ដែលជាបឋមខ្ញុំកណ្ណាសូនមកសការក្រាបថ្លៃបង្គំចំពោះចំបីនៃត្រៃរតដល់សេចក្តីគ្រប់ចិត្តថ្លាសូមចរន្តពលលោកនាងកញ្ញាខ្ញុំពិតបរិស័ទទាំងអស់ដែលកំពុងទៅទស្សនាការឡាយតបសំទីពីមជ្ឈមណ្ឌលពធកម្ពុជាក្រមវត្តរតនារាមទីក្រុងស៊ីដនីប្រទេសអូស្ត្រាលីជាទីរាប់អានថ្ងៃនេះគឺថ្ងៃសៅរ៍ 200ខែមករាឆ្នាំខាលចត្វាស័កពុរសករាជ2566ត្រូវនឹងថ្ងៃទី10ធ្នូឆ្នាំ2022សូមស្វាគមន៍ប្រិយមិត្តទាំងអស់មកចូលក្នុងកម្មវិធីនេតិពិភាក្សាអបអសាទរទិវាសិទ្ធិមនុស្សអន្តរជាតិគឺជាកម្មវិធីពិសេសពិសេសដែលផ្សាយអឺចេញពីមជ្ឈមណ្ឌលធកម្មជាក្រមរបស់យើងគឺផ្ដោតអារម្មណ៍ទៅលើសិទ្ធិ មនុស្សអន្តរជាតិ ទី10ធ្នូជាទិវាដែលប្រពធ្វើទូទាំងពិភពលោក ដែលឡាយគឺអឺនៅទៅខាងដែលកម្ពុជាក្រមរបស់យើងបានប្រពធ្វើពិធីបិណ្ឌសិទ្ធិមនុស្សអន្តរជាតិនៅដែនដីកម្ពុជាក្រមយ៉ាងអឺយ៉ាងគំគិតអូរ៉ាលិកណា កឹកក្រែងដែរដូច្នេះយើងថ្ងៃនេះយើងផ្ដោតអារម្មណ៍ទៅលើទស្សនវិជ្ជាទាំងឡាយដែលដែលប្រជា ប្រដ្ឋខ្មែរក្ររបស់យើងបានប្រព្រឹត្តធ្វើនៅពិធីសិទ្ធិមនុស្សអន្តរជាតិឥឡូវយើងនឹងវាគ្មិនដែលចូលរួមក្នុងវេទិការបស់យើងទីបឋមគឺបងលីថេងតិនបាទថ្លែងសំបងជាទីសក្ការៈហ្នឹងហើយហើយនឹងសូមស្វាគមន៍ប្តីប្តីជាគុណគុណចាស់ដែលមកពីខាងអាដាលេតដែលកំពុងតែនៅពេញបេសកកម្មទីនោះគុណចាស់សុខសប្បាយទេណា អាបានពរលោកលីសំតឹងណាថ្វាយអង្គមបងហ្នឹងហើយអូខេហ្នឹងហើយថ្ងៃនេះខ្ញុំកណាបានបានផ្សាយបន្តផ្ទាល់នៅដែនដីកម្ពុជាក្រោមរបស់យើង ដែល មានកិច្ចពិសេសដែលបានធ្វើពិធីទិវារំលឹកខួបលើកទី74ឆ្នាំ ដែលប្រជាពលរដ្ឋរបស់យើងបានធ្វើនេះយើងគួរឲ្យកត់សរសើររបស់ដល់ពួកគាត់ណាហើយមានការចាប់អារម្មណ៍ខ្លាំងទៅលើទស្សនវិជ្ជាទាំងអស់ហ្នឹងដូច្នេះមុននឹងចូលនឹងកិច្ចពិភាក្សាខ្ញុំបណ្ណាសូមប្រគល់វីដេអូថ្មីនេះឡើងដើម្បីឲ្យប្រគុណចាស់ហើយនិងធារានធារៈគ្រប់អង្គគ្រប់ព្រះអង្គដើម្បីបានមើលទស្សនវិជ្ជាទាំងអាយទាំងឡាយហ្នឹងហើយយើងនឹងចាប់ចាប់ដើមពិភាក្សាទៅលើចំណុចនេះតែម្ដងសូមអញ្ជើញប្រិយមិត្តទាំងអស់ទស្សនាដូចតទៅ អញ្ចឹងយើងស្រកផលឡើងទាំងអស់គ្នាដើម្បីយើងទៅរកទៅវិញ្ញាណកម្មវិរៈសមណៈវិរៈបរោះនិងវិរៈនារីរបស់ផងយើងដែលព្រះអង្គនឹងលោកដែលបានលីកាយឈានស្រស់ស្រស់ស្រស់ដើម្បីពុទ្ធហេតុជាតិសាសនាអញ្ចឹងយើងជាលោកចៅឆ្នាំក្រោយ មានចំណុចអ្វីទេមានតែការគោរពអឺដឹងគុណចំពោះអ្នកមានគុណរបស់ខ្លួនយើងបាទអញ្ចឹងសូមមកទៅអស្ចារ្យបាទចិត្តអើយសែនមកចិនដែរទៀតប្រងប្រយោជន៍ជាពួយពងខេរា បំប្រឹងតស៊ូដល់ព្រោះជីវាការពារជាសាសនាអយបានប្រទេសាពោវីរងបរំដែលព្រាតោហើយយើងកំកំតែត្រូវប្រុងប្រយ័ត្ន រំសាបារបាននេះកុំអោយបានកុំអោយតែរសន្ទៅអលព្យុសង្ខារាហេតុនេះពួកយើងខំប្រឹងពោពានឹងមិនអោយសល់មកវេតបន្តែយើង ក្នុងរំងងបើសិនជាចិនយើងបងផងនឹងបានសម្រាប់តែនឹងដល់ចំណាយក្លៀនប្រាណាស្រន់ទឹកមេត្រាតែថាពុទ្ធពេញ ប្រខ្ញុំនឹងតាមគ្មានពីណាព្រំពេលស្រាសរយារៀបមិនរកនឹងដល់មិនធ្លាទៅម៉ែអឺដែលយើងឃើញថាទស្សនវិជ្ជាទាំងនោះយើងធ្វើទស្សនវិជ្ជាទាំងឡាយដែលយើងបានឃើញបែបហ្នឹងឃើញថាប្រជាពលរដ្ឋហាក់ដូចជាមានភាពអឺ រស់រវើកក្នុងចង់ន័យថាគាត់មានការពុះ control ក្នុងកម្មវិធីរបស់គាត់នោះតើឃើញមានការចាប់អារម្មណ៍យ៉ាងណាដែរក្នុងពេលហ្នឹងណាអញ្ចឹងជាបឋមថ្វាយគុំព្រះអង្គជាទាំងពីរព្រះអង្គជាទីសក្ការៈនិងប្រធេរានុធេរាគ្រប់ព្រះអង្គទាំងអស់នៅលើសកលលោកក៏ដូចជាខ្មែរនិងខ្មែរក្រមកំពុងតែតាមដានទស្សនៈនៅការ live តជាងពីមជ្ឈមណ្ឌលវប្បធម៌នេះជាទីសក្ការៈនិងញាតិញោមបងប្អូន ខ្មែរនិងខ្មែរក្រមទាំងអស់ជាទីរាប់អានផងដែរអឺជារៀងរាល់ឆ្នាំអឺឲ្យតែដល់ថ្ងៃទី10ខែធ្នូឆ្នាំជារៀងរាល់ឆ្នាំ គឺថានៅលើពិភពលោកហ្នឹងមានជនជាតិជាច្រើន មានប្រទេសជាច្រើន ដែលគេរាប់អានធ្វើការ ទំនាក់ទំនងគ្នាក៏ដូចជាធ្វើការងារប្រពៃធីកម្មវិធីតូចក្តីធំក្តីគឺថាដើម្បីរំលឹកឡើងវិញនៅ អនុស្សាវរីយ៍ក៏ដូចជាការងារនាំមកនៅសេចក្តីសុខនាំមកការទំនាក់ទំនងនាំមកការពឹងផ្អែកគ្រវាំងប្រទេសមួយ ទៅប្រទេសមួយនាំការ ជឿនលឿនពីមួយថ្ងៃទៅមួយថ្ងៃហ្នឹងគឺថាដោយសារយកសិទ្ធិមនុស្សហ្នឹងមកដើរមុខយកសិទ្ធិមនុស្សហ្នឹងមកនាំផ្លូវយកសិទ្ធិមនុស្សហ្នឹងមកទំនាក់ទំនងអញ្ចឹងការទំនាក់ទំនងបានជាពិសេសនៅក្នុងអាជីវកម្មការរស់នៅប្រចាំថ្ងៃជាដើមក៏ដោយសារយកសិទ្ធិមនុស្សជាច្បាប់មូលដ្ឋានជាច្បាប់ពិភពលោកហ្នឹងយកមកប្រើប្រាស់ជាតួទៅទាំងអស់នៅក្នុងពិភពលោកណាណាក៏តែងតែប្រើដែរ ដោយឡែកវិញខ្មែរក្រមសប្ថ្ងៃហ្នឹងគឺថាប្រហែលឆ្នាំកន្លងមកហើយតាំងពីឆ្នាំ1948មកដល់2022នេះវាចូលដល់ឆ្នាំ ទី74ឆ្នាំទៅហើយណាទេខ្មែរក្រមមិនតាន់មានសិទ្ធិគ្រប់គ្រាន់ក្នុងការងារទទួលបានផលប្រយោជន៍ទាំងអស់នោះទេឃើញថាប្រហែលឆ្នាំកន្លងកន្លងមកហើយដែលអីសហព័ន្ធខ្មែរកម្ពុជាក្រមក៏ដូចជាខ្មែរកម្ពុជាក្រមនៅក្រៅស្រុកបានប្រពៃពិធីបន់ ខួបរំលឹកក៏ដូចជាការរំលឹកនៅសិទ្ធិមនុស្សអន្តរជាតិនេះឡើងគឺថាបានធ្វើតែនៅក្រៅប្រទេសទេដោយឡែកឆ្នាំនេះយើងឃើញថាមានការអឺចាប់អារម្មណ៍ពីបងប្អូនខ្មែរកម្ពុជាក្រោមក៏ដូចជាជនជាតិខ្មែរក្រោមយើងដែលរស់នៅក្នុងប្រទេសវៀតណាមហ្នឹងតែម្ដងហៅថាខ្មែរកម្ពុជាក្រោមរស់នៅទឹកដីកម្ពុជាក្រោមហ្នឹងបានប្រារព្ធពិធីនេះផ្ទាល់តែម្ដងនៅក្នុងឆ្នាំនេះដោយឡែកអញ្ចឹងយើងឃើញថា មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពី ចំពោះខ្ញុំកណាផ្ទាល់ខ្ញុំកណាមើលឃើញតែទស្សនភាពដែលមានយុវជនជាច្រើនមានប្រសង់សមណៈជាច្រើន អង្គដែលបានមកចូលរួមក្នុងកម្មវិធីថ្ងៃនេះ គឺគឺយើងឃើញថាវាគួរយើងភ្ញាក់ផ្អើលខ្លាំងដែរមកពីដោយសារពួកគាត់យល់ដឹង អំពី សិទ្ធិទាំងអស់ដែលយើង បានផ្សព្វផ្សាយជារៀងរាល់ សប្តាហ៍នឹងឯងហើយអញ្ចឹងកម្មវិធីផ្សាយជិញពីមជ្ឈមណ្ឌលវប្បធម៌កម្ពុជាក្រមគឺថាបដោតអារម្មណ៍ចំខ្លាំងបដោតសម្ដៅទៅលើសិទ្ធិមនុស្សនិងសិទ្ធិជនជាតិដើមនឹងឯងអញ្ចឹងយើងឃើញថាឆ្នាំនេះដោយសារហេតុផលដែលពួកគាត់បានប្រពកម្មវិធីនឹងឡើងហ្នឹងគឺថាហេតុផលតែមួយគាត់ហ្នឹងគឺការកាត់យល់ដឹងអំពីអ្វីទៅជាសិទ្ធិរបស់គាត់អ្វីទៅជាការងារដែលគាត់ត្រូវយកមកប្រើប្រាស់សម្រាប់ការចិញ្ចឹមជីវិតជារៀងរាល់ថ្ងៃការទំនាក់ទំនងការធ្វើ សន្តានាការធ្វើសេដ្ឋកិច្ចទូទៅទាំងអស់ហ្នឹងគឺថាវាអាស្រ័យមកពីសិទ្ធិមនុស្សទាំងអស់មកពីអាច្បាប់ទាំងអស់ហ្នឹងអញ្ចឹងពីមុនឡើយខ្ញុំគិតថាមកអំពីពួកគាត់អត់តន់យល់ក្រោយពីពេលពួកគាត់បានរៀនសូត្រអំពីសិទ្ធិជនជាតិដើមសិទ្ធិមនុស្សនឹងជារៀងរាល់សប្តាហ៍ក៏ដូចជាច្រើនឆ្នាំកន្លងមកហើយគឺថាកម្មវិធីរបស់យើងជាមួយនឹងអង្គការសហព័ន្ធផ្នែកកម្ពុជាក្រមនឹងមានទស្សនៈហើយវែងឆ្ងាយគឺថាយើងត្រូវតែបំភ្លឺនៅច្បាប់ទាំងអស់ហ្នឹងឲ្យ ខ្មែរក្រមយើងបានយល់ទៅតាមការទំនាក់ទំនងទៅតាមការផ្សាយ live តល់គ្រប់កន្លែងទាំងអស់មកនឹងដើម្បីជូនជាកិច្ចទំនាក់ទំនងកិច្ចសហការគ្នាឲ្យពួកគាត់យល់ឥឡូវយើងឃើញថាពួកគាត់ចាប់ដើមនៅ សក្តីយល់ដឹងអំពីគាត់ អំពីច្បាប់ហ្នឹងបន្តិចម្ដងបន្តិចដងរហូតដល់ថ្ងៃនេះជាថ្ងៃដែលពួកគាត់បានបញ្ចេញនៅអាសកម្មភាពមានន័យថាគាត់ចង់បញ្ចេញសម្លេងទស្សនៈរបស់គាត់ហ្នឹងឲ្យពិភពលោកថា ពួកគាត់ឥឡូវនេះបានយល់ដឹងអំពីសិទ្ធិដែលអាចធ្វើការងារទំនាក់ទំនងវាអាស្រ័យមកពីស្អីអាស្រ័យមកពីច្បាប់ របស់អង្គការសហជីវជាតិហ្នឹងកតែជីកមកអញ្ចឹងខ្ញុំគឺឃើញថាទស្សនវិជ្ជាថ្ងៃនេះវាផ្លែ ជាងជារៀងរាល់ឆ្នាំពីមុនមកគឺថាយើងអត់បានការចូលរួមពីបងប្អូនខ្មែរក្រមយើងពីក្នុងស្រុកមកទេអញ្ចឹងទេឆ្នាំនេះវាចម្លែកតងកន្លែងយើង មានការសប្បាយចិត្តខ្លាំងណាស់ចំពោះពួកយើងដែលជាអ្នកខំប្រឹងប្រែងពុះពេ ធ្វើការងារឆ្លៀតឱកាសដើម្បីពន្យល់ឲ្យពួកគាត់យល់ក៏ដូចជាសហព័ន្ធថ្នាក់លើរបស់ខ្មែរក្រមហ្នឹងគឺគាត់បានផ្សព្វផ្សាយជាព័ត៌មាន គ្រប់ទិសទីទាំងអស់បងប្អូនយើងផ្នែកដតីដតីទៀតគាត់បានជួយជំរុញនឹងឲ្យយុវជនក៏ដូចជាខ្មែរក្រមយើងក្នុងស្រុកបានយល់ដឹងអំពីច្បាប់ទាំងអស់នេះដូច្នេះយើងឃើញថាលទ្ធផលហ្នឹងវាជិញមកបណ្ដាបណ្ដាហើយរហូតដល់ពួកគាត់ហ្នឹងអាចយល់ដឹងច្បាស់លាស់ហើយពួកគាត់ឃើញថាថ្ងៃទី10ធ្នូនេះគឺជាថ្ងៃសំខាន់របស់ ជនជាតិដើមរបស់យើងដែលកំពុងតែស្រេកឃ្លាននៅច្បាប់ទាំងអស់ហ្នឹងស្រេកឃ្លាននៅកិច្ចការទំនាក់ទំនងទាំងអស់ហ្នឹងនេះហើយជាការងារខំប្រឹងប្រែងលទ្ធផលវានឹងបានមកបន្តិចម្ដងបន្តិចម្ដងរហូតយើងនឹងជំរុញឲ្យកិច្ចការងារទាំងអស់នេះឲ្យពួកគាត់យល់ដឹងហើយពួកគាត់នឹងធ្វើដំណើរបន្តិចម្ដងបន្តិចម្ដងរហូតដល់ការងារដែលគាត់ចង់បានជាលទ្ធផលចុងក្រោយទៅតាមអ្វីដែលយើងមើលឃើញទស្សនវិជ្ជានៅបច្ចុប្បន្ននឹងកើតឡើងហើយយើងសង្ឃឹមថាកិច្ចការងារនេះ នឹងអាចប្រព្រឹត្តទៅរលូនឲ្យបានជោគជ័យជាស្ថាពរគណៈចូលរួមបណ្ដាញសង្គមណាចាអឺហ្នឹងហើយបន្ទាប់ ពីយើងបានឡាយបន្ទាប់នឹងទៅឃើញថាមានពួកនគរបាលពួកអាជ្ញាធរពួកមូលដ្ឋាន បានមកសួរនាំមានទាំងកាមេរ៉ាមានទាំងសួរចោតឆ្លើយទៅដល់អ្នកម្ចាស់កម្មវិធី មានលោកថាជាដើម ដល់ថៃថាជាដើមដែលគាត់ជាម្ចាស់ផ្ទះហើយគាត់បានរាយការណ៍បញ្យលពួកគាត់នឹងឲ្យបានយល់ឥឡូវនេះមានខាង ភ្នាក់ងារខាងខាងរដ្ឋនឹងគេមកសួរសួរនាំឥឡូវពេលនេះក៏លោកថៃថានឹងគាត់កំពុងតែបញ្យលឥឡូវគុនចាស់មានការចាប់អារម្មណ៍យ៉ាងណាដែរចំពោះដែល ពួកហ្នឹងមកបើសួរនំហើយមិនបានធ្វើអីទេប៉ុន្តែគាត់ថាបើសួរនំតើគុណចាស់មានការយល់ថាម៉េចដែរពួកហ្នឹងដែលដែលដែលមកសួរដល់ម្ចាស់កម្មវិធីទៀតបាទអរគុណអង្គគ្រូនមស្ការប្រតនត្រ័យហើយនមស្ការគុណចាស់គ្រប់អង្គបានពរលោកលារិញតឹងហើយនឹងញាតិញោមទាំងអស់នៅក្នុងកម្មវិធីខ្ញុំកណាតដូចជាខ្ទរបន្តិចព្រះអង្គសំទោសនៅឡងបន្តិចអឺ តែចង់កន្លែងឲ្យសំរុំជាងនេះប៉ុន្តែអត់លទ្ធភាពពេលនៅអូស្ត្រាលីខាងត្បូងអឺអរគុណបំផុតហើយបានខ្ចីកន្លែងវត្តម៉ែក្រមយើងដើម្បីផ្សព្វផ្សាយអឺខ្ញុំកណាដោយអាស្រ័យកម្មវិធីនេះពិបាកនឹងខកខានបាទនឹងរៀបចំក្នុងថ្ងៃស្អែកប្រហែលជាថ្ងៃស្អែកអឺ អាចអញ្ជើញគ្នាយើងមួយចំនួន បានចូលរួមហើយចាំមើលលោកប៊ុនណាតគាត់នៅអេមែលប៊នមានរៀបចំក្នុងថ្ងៃស្អែកដែរហើយមានអញ្ជើញភ្ញៀវច្រើនឬសូថាមាននិមន្តព្រះអង្គគ្រូសាស្ត្រសុជាចូលរួមផងអញ្ចឹងត្រឡប់មកនឹងសំណួរព្រះអង្គគ្រូណា ខ្ញុំកណាសង្កេតឃើញកិច្ចការវិវត្តរបស់ប្រជាប្រដ្ឋយើងខ្មែរក្រមយុវជនហើយសូមអរគុណលោកថាច់ថាដែលគាត់ចេញមុខរៀបចំ កម្មវិធីហ្នឹងនៅគេហដ្ឋានរបស់គាត់ដោយសេចក្តីក្លាហាន ជាការពិតយើងមើលឃើញនៅសភាពទុនភ្លុនរបស់រដ្ឋអំណាចព្រះអង្គគ្រូណាចានឹងបន្ទន់អេរិយាប័តនៅលើភាពទន់ភ្លន់ហើយក្នុងពេលនោះគេស្ដាប់គេគេមានបំណងបង្ហាញឲ្យអន្តរជាតិឲ្យឃើញថាពួកគេទៅស្ដាប់យោបល់របស់ប្រជាប្រដ្ឋគេចង់ដឹង តែទន្ទឹមជាមួយនឹងសកម្មភាពគេបង្ហាញឲ្យអន្តរជាតិឃើញថាគេនឹងទៅស្ដាប់យោបល់របស់ប្រជាពលរដ្ឋយើងក៏មានចរិតអឺគម្រាមកំហែងដោយទន់ភ្លន់នេះខ្ញុំកណាឲ្យឲ្យឈ្មោះថាអញ្ចឹងហៅថាចរិតបំផិតបំភ័យដោយ វិធីមួយទន់ភ្លន់វាធ្វើអញ្ចឹងអឺមកពីហេតុអីពេលនឹងយើងទៅទាញថយត្រឡប់មកវិញកាលពីដើមខែធ្នូ ខ្ញុំកណាននៅចាំបាន ដូចជាថ្ងៃទី2ខែ12ឆ្នាំ2022ហ្នឹងរដ្ឋមន្ត្រី ក្រសួងការបរទេសសហរដ្ឋអាមេរិកគឺលោក Anthony Blinken លោក Anthony Blinken ហ្នឹងគាត់បានចេញនៅរបាយការណ៍មួយលោក Anthony Blinken ហ្នឹងគាត់បានអូទៅឆ្លងទៀតឆ្លងទៀតណាអូខេអូខេ ក៏រៀបរយហើយចាំនិយាយមកពីកន្លែងហ្នឹងខ្ញុំកន្លែងចង់លើកឡើងសំខាន់តិចដែរណាណាហើយប្រជាពលរដ្ឋយើងហើយជាពិសេសអឺយុវជនហើយនឹងយុវសម្ណានិងប្រសង់យើងទាំងអស់នៅឯកម្ពុជាក្រមនឹងបានយល់ដឹងតើសភាពការបច្ចុប្បន្ននឹងមានការផ្លាស់ប្ដូរយ៉ាងម៉េចហើយអញ្ចឹងណា ណាស់យើងឲ្យយល់ដឹងអំពីស្ថានភាពហើយនឹងការងារកិច្ចការកិច្ចខិតខំប្រឹងប្រែងរបស់ប្រជាពលរដ្ឋយើងពលកម្មតស៊ូក្នុងការបញ្ចេញមតិននះននាលជាមួយនឹងអញ្ញាធរគឺថា បង្ហាញនៅស្មារតីតស៊ូយ៉ាងស្វិតស្វាញរយៈពេលប្រហែលឆ្នាំចុងក្រោយនេះ តើយើងបានលទ្ធផលយ៉ាងម៉េចលទ្ធផលនៅត្រង់យើងទទួលបានការចាត់វ័យតម្លៃរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកព្រោះជាការពិតអ្វីអ្វីដែលប្រជាពលរដ្ឋយើងបានធ្វើត្រូវបានពំនាំទៅជំរាប នៅ ក្រមប្រចាំប្រទេសដូចខ្ញុំកណាតែងតែលើកឡើងយើងជំរាបជូនសហគមន៍អឺរ៉ុបសហរដ្ឋអាមេរិកប្រទេសកាណាដាប្រទេសអូស្ត្រាលី អីអីទាំងអស់ហ្នឹងញូហ្សេឡង់ហ្នឹងក្រុមប្រទេសដែលគេស្នេហាលទ្ធិប្រជាធិបតេយ្យស្នេហាសិទ្ធិសេរីភាពឲ្យគេបានដឹងឥឡូវការងារដែលប្រជាពលរដ្ឋយើងបានធ្វើហេតុផលជាក់ស្ដែងយើងទទួលបាន នៅផ្លែផ្កាហៅថា fruit ហើយលទ្ធផលដែលចេញមកគឺមន្ត្រី នៅ ក្រសួងការបរទេសអាមេរិក មានរួមសហការជាមួយអគ្គកុងស៊ុលឯអគ្គរដ្ឋទូតរបស់ប្រទេសគេចុះទៅជួបប្រជាប្រដ្ឋយើងដោយផ្ទាល់មានយុវជន មានប្រជាប្រដ្ឋយើងរហូតទៅដល់2 3លើកលើកទី1មិនបានសម្រេចលើកទី2បានសម្រេចតែលទ្ធផលគេចង់បង្ហាញឲ្យឃើញគេចុះទៅមួយលើកទៀតគេចុះទៅមួយលើកទៀតដើម្បីគេក្តាប់របាយការណ៍ឲ្យច្បាស់ ហើយគេមិនយកតែប្រជាប្រដ្ឋខ្មែរទេគេយកមកតញ្ញាគេយកជនជាតិចាមគេយកអំពីក្រមយួនសរីផងដែលកំពុងតែរងនៅការគៀបសង្កត់ធ្វើបាបបំផិតបំភ័យផ្នែកសតិស្មារតីហើយគុណឃើញទេមុននឹងគេចេញសេចក្តីថ្លែងការណ៍គេទៅទៅដោយផ្ទាល់គេអត់មានចេះតែស្ដាប់យើងទេណាមិនមែនខ្ញុំកណាចេះតែថាតាំងពីដើមមកទេ តែខ្ញុំបណ្ដាលើកឡើងហ្នឹងគឺថាហេតុអ្វីគេត្រូវចោះទៅគឺគេចង់ដឹងការពិតគេចង់ទៅឲ្យឃើញដោយផ្ទាល់គេមិនចេះស្ដាប់មន្ត្រីសហព័ន្ធមន្ត្រីប្រជាប្រដ្ឋយើងនៅខាងក្រៅប្រទេសយើងចង់និយាយមិនក៏បានដែរយើងទៅជួបគេធ្វើសេចក្តីធ្វើរបាយការណ៍អីប៉ំនាំនៅអឺការការការព័ត៌មានទាំងឡាយដែលប្រជាប្រដ្ឋយើងបាន បញ្ជូនមកឲ្យយើង គេមិនយល់ទាំងស្រុងទេប៉ុន្តែគេទទួលគេទទួលថានេះគឺជារបបការមួយដែលគួរឲ្យទុកចិត្តបានឡើយទៅគេចំណាយពេលវេលាបញ្ជូនមន្ត្រី ជំនាញរបស់គេចោះទៅស៊ើបសួរដោយផ្ទាល់ពេលដែលគេស៊ើបសួរដោយផ្ទាល់ហើយទៅគេចេញសេចក្តីថ្លែងការណ៍គេចេញហៅថា declaration មួយអំពីបង្ហាញអំពី designation អា designation ហ្នឹងគឺកំណត់ទីតាំងរបស់ប្រទេសវៀតណាមហ្នឹងឲ្យនៅ ក្នុងកម្រិត ប្រទេសបែបម៉េចគេចង់ដាក់ designation ឲ្យប្រទេសវៀតណាមហ្នឹងស្ថិតនៅ ក្នុងឥឡូវហ្នឹងមិនមែនចង់ទេគេដាក់ហើយគេបាន កំណត់ពីថ្ងៃ2ធ្នូហ្នឹងថាជាក្រុមជាប្រទេសមួយក្នុងចំណោម4ប្រទេសដែលដែលស្ថិតនៅក្នុងការឃ្លាំមើលពិសេសហៅថា special watch list ទៅ ភាសាអង់គ្លេសគេថា special watch list គឺគេដាក់ចូលនៅក្នុងប្រទេសមួយដែលកំពុងតែតាមដានឃ្លាំមើលយ៉ាងម៉ត់ចត់និងពិសេសជាទីបំផុតក្នុងនោះមានប្រទេសវៀតណាមអាល់ហ្សេរីសាធារណរដ្ឋអាហ្វ្រិកកណ្ដាលហើយនិងកូម៉ូរ៉ូសប៉ុន្តែយើងសង្កត់ធ្ងន់តែប្រទេសវៀតណាមយើងយើងយើងយើងបានផ្ដល់របាយការណ៍គឺថាចង់និយាយថាការចូលរួមរបស់ ប្រជាពលរដ្ឋរបស់យើងអយុវជនរបស់យើងអីអីហ្នឹងគឺថាតើតើមានលទ្ធផលហេតុផលយ៉ាងម៉េចបានទទួលលទ្ធផលមកយ៉ាងណាខ្លះហើយឥឡូវឃើញលទ្ធផលហើយរបាយការណ៍ដែលយើង ផ្ដល់ឲ្យយើង ទទួលបាន ការយកចិត្តទុកដាក់ពីក្រសួងការបរទេសសហរដ្ឋអាមេរិកហើយថ្ងៃនេះគេចេញរបាយការណ៍នេះគេចេញនៅរបាយការណ៍ដាក់គម្រាមព្រោះហេតុនោះហើយ ទើបរដ្ឋាភិបាលវៀតណាមធ្វើការឆ្លើយតបណែនាំមន្ត្រីរាជការរបស់គេណែពីថ្ងៃនេះទៅ ពួកយើងប្រត់ព្រៀងមែនទេ យើងនៅក្នុងបញ្ជី តាមដានខ្លំមើលរបស់សហរដ្ឋអាមេរិកតែសហរដ្ឋអាមេរិកចេញប្រកាសថែមមួយកម្រិតទៀតហៅថាចូលជាក្រុមប្រទេសមួយដែលស្ថិតនៅជោគវៀតណាមនេះតកណាចូលទៅដល់ប្រទេស ដែលព្រួយបារម្ភហើយរបររកស៊ីទាំងអស់ ខ្ញុំកណាទូលបដិប្រគុណពីសប្តាហ៍ហើយណារករកស៊ីសេដ្ឋកិច្ចរបស់ប្រទេសវៀតណាមទាំងអស់ជាងតា200ប្រហែលជា286,000លានដុល្លារជិតជិតតា300,000លានហ្នឹងគឺបានចំណូលមកអំពីផលិតផលនាំចេញទៅលក់នៅក្រមប្រទេសប្រចាំប្រទេសទាំងអស់នោះអញ្ចឹង ផលិតផលឧស្សាហកម្មឧស្សាហកម្មកសិឧស្សាហកម្មស្អីស្អីឧស្សាហកម្មសម្លៀកបំពាក់ឧស្សាហកម្មបច្ចេកវិទ្យាដែលប្រទេសផ្សេងផ្សេងគេទៅប្រដាក់ទុនរស់ស៊ីគេទៅបើកគ្រោងចក្រនៅកន្លែងនោះនាំចេញទៅនឹងចំណូលកើតចេញមកអំពីឧស្សាហកម្មកសិកាសកាឧស្សាហកម្មនឹងទាំងអស់ផ្លោះហេតុនោះហើយរដ្ឋវៀតណាមត្រូវតែព្រួយបារម្ភត្រូវតែបន្ទន់អេរយាប័ត ណែនាំមន្ត្រីរាជការអមន្ត្រីក្រមអាវត្តរបស់ខ្លួនអាជ្ញាធរដែនដីនឹងឲ្យបន្ទន់អេរិយាប័ត្រសម្របសម្រួលឲ្យមែនទែនកម្រិតប្រតឹងគេខ្លាំងតកណាគេរុញមកកម្រិតទៀតយើងវិវោហើយនេះហើយគឺជាឱកាសដែលយើងបង្ហាញនៅ សមត្ថភាពរបស់យើងនៅក្នុងការទៀមទាហើយនៅក្នុងលក្ខណៈស្របច្បាប់ទីបំផុតបងប្អូនអាត្មាភាព សូមរំលឹកចំណុចមួយវៀតណាម គេបានចេញច្បាប់មួយ គេហៅថាអង្និនម៉ាងអង្និនម៉ាងនេះ គឺជាច្បាប់ហៅ ដែលតាក់ទងទៅដល់សន្តិសុខសวัสดิភាពផ្នែកខាង ប្រព័ន្ធផ្សព្វផ្សាយសวัสดิភាពផ្នែកប្រព័ន្ធផ្សព្វផ្សាយយើងគួរកត់បីតាមដានមើលពិនិត្យនៅក្នុងរាល់ច្បាប់ទាំងអស់បើច្បាប់ណា ប្រឆាំងជាមួយនឹងច្បាប់ណាដើរផ្ទុយផ្ទុយអំពីសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិស្ដីអំពីសិទ្ធិមនុស្សឆ្នាំ1948ដែលយើងប្រອບធ្វើនេះហើយនឹងសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិស្ដីអំពីសិទ្ធិជនជាតិដើមឆ្នាំ2007យើងអាចតបបានយើងអាចប្រព្រឹត្តបានយើងអាចធ្វើទៅតាមសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិ ទាំង30មាត្រាឆ្នាំ48ហើយនឹង46មាត្រាទៀតនៅឆ្នាំ2007ចឹងយើងមាន76មាត្រា ដែលយកទៅអនុវត្តនៅក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋខ្មែរក្រមយើងបានតន្ត្រីពីនោះគួរកប់3ប្រយ័ត្នប្រយែងតែពាក់ព័ន្ធទៅដល់អង្គនិនម៉ាងគឺថាយើងចូលនៅក្នុងចំណុចដែលគេ ធ្វើទុកបុកម្នេញយើងបានគេគៀបសង្កត់យើងបានគេអាចចោតប្រកាន់ទោសយើងបានគួរគាត់បីជៀសវាកន្លែងហ្នឹងហើយចាត់យ៉ែងមែនទេនឹងអាត្មាសូមរំលឹកបញ្ហាហ្នឹងតែដល់ច្បាប់នៃប្រទេសវៀតណាមខ្លះដែលដែលដើរផ្ទុយអំពីរដ្ឋធម្មនុញ្ញរបស់ប្រទេសហ្នឹងយើងក៏អាចតវ៉ាបានហើយយើងធ្វើជាការរំលឹកជូនកម្មអភិបាល ជូនអាជ្ញាធរដែនដីរបស់គេយើងតវ៉ាបានតកណាគេបំពេញរដ្ឋធម្មនុញ្ញហើយរដ្ឋធម្មនុញ្ញជាទូទៅប្រទេសនឹងត្រូវការផលប្រយោជន៍ពីអង្គការសហប្រជាជាតិដាច់ខាតរដ្ឋធម្មនុញ្ញគ្រប់ប្រទេសទាំងអស់នៅលើពិភពលោក ដែលជាសមាជិកនៃអង្គការសហប្រជាជាតិត្រូវតែសម្រួលនៅរដ្ឋធម្មនុញ្ញរបស់ប្រទេសរបស់ខ្លួននឹងឲ្យត្រូវទៅតាម ការទៀមទារបស់អង្គការសហប្រជាជាតិ ទើបគេអនុញ្ញាតឲ្យប្រទេសនោះចូលនៅក្នុងសមាជិក UNPO សមាជិកនៃក្រុមប្រទេស ដែលអាច នាំទំនិញមកលក់នៅខាងប្រទេសក្រៅបានអញ្ចឹងណាពីព្រោះសេដ្ឋកិច្ចនៅលើសកលលោកបច្ចុប្បន្ននេះ វាទៅជា globalization អញ្ចឹងប្រជាពលរដ្ឋយើង មានការរីកចម្រើនមានការយល់ដឹងហើយប្រព្រឹត្តធ្វើនេះនេះគេហៅថា ដំណើរដែលយើងអឺតវ៉ាយើងតស៊ូដើម្បីសេចក្តីសុខតល់ខ្លួនហើយ សមត្ថភាពរបស់ប្រជាពលរដ្ឋយើង ធ្វើថ្ងៃនេះទៀតបង្ហាញនៅសេចក្តីរឹងមាំចំហច្បាស់លាស់ខ្ញុំកណាចង់និយាយថា foundation មួយគ្រឹះគ្រឹះដ៏រឹងមាំដែលប្រជាពលរដ្ឋប្រសង់ យុវជនរបស់យើងកំពុងតែសាងសង់នៅលើទឹកដីមាតុភូមិដោយផ្ទាល់នោះការងារហ្នឹងការងាររបៀបហ្នឹងគឺជាដំណើរដែលយើងជួយខ្លួនឯងហៅថាអត្តោហេអត្តណោនិថោកោហេនិថោបរោសយាណាអញ្ចឹងគឺយើងធ្វើដោយខ្លួនយើងមានណាជួយយើងបានទេមានតែយើងទេដែលអាចជួយខ្លួនឯងបាន យើងជួយខ្លួនឯងបានក្នុងនាមដើម្បីពជាសាស្ត្ររបស់យើងរស់អក្សរសាស្ត្ររបស់យើងរស់ភាសារបស់យើងរស់វប្បធម៌របស់យើងរស់យើងធ្វើរបៀបហ្នឹងយើងនឹងរស់យើងនឹងមានលទ្ធភាពអាចប្រព្រឹត្តអនុវត្តបាននៅរាល់អ្វីដែលយើងត្រូវបានគេបំផ្លិចបំផ្លាញត្រូវបាត់បង់យើងស្រោចស្រង់ត្រឡប់មកវិញ សំដូចសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិឆ្នាំ2007ស្តីពីសិទ្ធិជនជាតិដើមថាត្រូវតែធ្វើឲ្យរស់រវើកឡើងវិញ នៅអ្វីដែលបាត់បង់អ្វីដែលគេបំផ្លិចបំផ្លាញចិញ្ចឹមត្រឡប់មកវិញផ្សំគុំត្រឡប់មកវិញសិក្សាប្រម៉ែប្រមូលមកវិញផ្សព្វផ្សាយឲ្យគ្នាយើងបានត្រួតជ្រាបគ្រប់គ្នានៅពេលដែលយើងថែរក្សាបានភាសា អក្សរសាស្ត្ររបស់យើងគឺពេលនោះប្រជាសាស្ត្ររបស់យើងមានសេចក្តីសង្ឃឹមថា យើងនឹងទទួលនៅសេចក្តីព្រឺស្វាងត្រឡប់មកវិញយើងរកឃើញនៅអនាគតរបស់យើងមួយក្នុង សម្រាប់កូនចៅរបស់យើងកូនចៅរបស់យើងនឹងមិនត្រូវបាត់បង់ទេនឹងមិនត្រូវបានគេបំភ្លេចចោលឲ្យឲ្យនៅពីក្រោយខ្នងគេហៅថាមិនអាចត្រូវអ្នកណាមួយបន្សល់យើងឲ្យស្ថិតនៅពីក្រោយខ្នងដោយមិន មិនមិនមិនជួយអភិវឌ្ឍនៅកន្លែងយើងបានទេអញ្ចឹងណានោះហើយនោះហើយខ្ញុំកណាលើកឡើងតលហិកម្មមួយចំនួនដែលពាក់ព័ន្ធទៅដល់ការចោះមកសួរមកសួរនាំពីការប្រព្រឹត្តរបស់យើងព្រោះថ្ងៃនេះថ្ងៃនេះថ្ងៃអន្តរជាតិថ្ងៃអន្តរជាតិហើយមិនអាចបដិសេធបាន ប្រសិនណាបើអាជ្ញាធរប្រើអំពើអីផ្សេងផ្សេងគៀបសង្កត់ជិះជាន់ស្មារតីដោយធ្ងន់ធ្ងរនឹងគឺរឿងធំហើយរឿងធំរឿងធំមែនទែនពីព្រោះតាំងពីឆ្នាំ1948មកនេះ គឺជាសេចក្តីប្រកាសទី1ដែលអង្គការសហជីវជាតិបាន ធ្វើការភ្ញាក់ផ្អើលថាប្រទេសទាំងអស់នៅលើសកលលោកបាន បានសម្រេចរួមគ្នា នៅផែនមួយសម្រាប់សម្ដាប់ធ្នាប់ពិភពលោកបែបថ្មីអញ្ចឹងបន្ទាប់ពីសង្គ្រាមលោកលើកទី2មាន តែសេចក្តីប្រកាសនឹងទេ បានមកទល់ពេលនេះ70ឆ្នាំហើយ74ឆ្នាំហើយដែលក្រមប្រទេសលទ្ធិជាតិបតៃតែងតែនាំយកជាមួយ ជាមួយពួកគេនៅមេត្រាទាំង30ហ្នឹង ទៅចរចាជាមួយប្រទេសណាដែលចង់បានរីកមុខរីកមាត់ចង់ធ្វើជាប្រទេស មាន បានគេនៅលើពិភពលោកចង់រកស៊ីជាមួយក្រុមប្រទេសជឿនលឿនឯងត្រូវអនុវត្តនៅគោលការណ៍ទាំង30មាត្រារបស់អង្គការសហជីវជាតិនេះសិនអញ្ចឹងគ្មាននរណាហ៊ានបំពានទេមកអំពីម្នាក់ម្នាក់សិតតែចង់បានចេះចង់បាន ផលប្រយោជន៍ចង់បានលុយកាក់ចង់បានការរីកចម្រើនចង់ឲ្យក្រុមប្រទេសដែល គេរីកចម្រើនធូធាននោះចែកចម្លែកនៅបច្ចេកវិទ្យាទៅប្រទេសខ្លួនចង់ឲ្យគេទៅប្រដាក់ទុនរកស៊ីចង់ឲ្យគេជួយប្រើប្រាស់នៅ ផលិតផលដែល ផលិតនៅក្នុងប្រទេសរបស់ខ្លួនរៀងៗខ្លួនវ៉ែតនោះហើយទើបសេចក្តីប្រកាសនៅ ឆ្នាំ1948នឹងមានប្រសិទ្ធភាពខ្លាំងណាស់ណាមានប្រសិទ្ធភាពខ្លាំងណាស់ដោយ ក្រមប្រទេសតែប៉ុន្មានធំធំនៅលើសកលលោកមានការរីកចម្រើនហ្នឹង គេប្រកាន់ខ្ជាប់គេប្រកាន់ខ្ជាប់នៅគោលការណ៍ហ្នឹងហើយក្រមប្រទេសកំពុងរីចម្រើនឬមិនទាន់អភិវឌ្ឍអននំតូនទៅជាមួយគេខំប្រឹងកែប្រែលម្អខ្លួនយ៉ាងម៉េចថាថាគេគេឲ្យធ្វើមិនក៏ព្រមដែរឲ្យតែគេឲ្យព្រមចោះឈ្មោះជាសមាជិក WTO ហៅថាអង្គការពាណិជ្ជកម្មពិភពលោកនឹងដើម្បីខ្លួននឹងបានឱកាសនាំទំនិញទៅទៅលក់នៅក្រៅប្រទេសនឹងចឹង ណាណារីករាយរីករាយដូចដូចជាលោកលីទន្ទឹងមានប្រសាសន៍ដែរអបអសាទរគុណម្ចាស់ទាំងអស់ដែលចូលរួមលើកនេះមានប្រសងច្រើនហើយប្រសងនឹងហើយគឺជាទុងគឺជាចំណុចសំខាន់ ដែលជួយជ្រោងឲ្យប្រជាប្រដ្ឋយើងមានសង្ឃឹមយើងនិយាយតែដដែលដដែលហើយពេលហ្នឹងឃើញពណ៌ក្រហមអាវធំធំច្រើន ស្បង់ជពនៅក្នុងជំនុំចំណោមហ្នឹង ព្រះអង្គគ្រប់អង្គឃើញដែរឃើញភាពទន់ភ្លន់របស់អាជ្ញាធរដែនដីពេលដែលប្រសង់ច្រើន គឺគេមិនហ៊ានធ្វើអីព្រីផ្លាស់ទេពីព្រោះប្រសង់នឹងជាភ្លើងសម្ដេចជួនណាតណែគម្ពីររាជនេតគម្ពីររាជនេតដែលជាគម្ពីរជ្រៅនៅក្នុងការដឹកនាំប្រជាប្រដ្ឋខ្មែរលោកបដៅថា សមណៈជនជីកំអយក្តីត្រូវក្នុងគម្ពីរហ្នឹងអញ្ចឹង លោកបដៅប្រជាបរតហ្នឹងថាពពួកសាមណៈពួកអ្នកកាន់សិលជនជីហ្នឹងតាជីយាយជីដូនជីអីអ្នកណាដែលថែរក្សាសិលហ្នឹងគេហៅជីសាមណៈជនជីហ្នឹងសាមណៈផងហើយជនជីជនជនជីហ្នឹងជនយ៉ាងម៉េចគឺជនដែលថែរក្សាសិលកុំអោយក្តីត្រូវ លោកថាកុំកុំតវ៉ាកុំប្តឹង ផ្ដាល់អីជាមួយក្រុមសាមណៈហើយនឹងក្រុមអ្នកមានសិលហ្នឹង ពីព្រោះនោះជាភ្លើងលោកកំណត់ថាជាភ្លើងតែប៉ះពាល់ឆេះហើយវាឆេះរៀលដាលមកដល់លបងមកដល់ផ្ទះមកដល់អោខោមកដល់ខ្លួនប្រានោះនាំឲ្យរលាកនឹងអញ្ចឹងឥឡូវយើងឃើញជាក់ស្ដែងការងារដែលយើងធ្វើប្រសង់អ្នកមានសិលតាជីយាជីព្រឹទ្ធបរោះព្រឹទ្ធាចារ្យរបស់យើងចូលរួមជួយឧបត្ថម្ភយុវជនរបស់យើងទៅកម្លាំងរបស់យើងដឹងតែដំណើរទៅមុខហើយ ហើយយើងជួយឧបត្ថម្ភគ្នាយើងជួយជាមធ្យោបាយទៅដល់គ្នាយើងដើម្បីឲ្យគ្នាយើងនឹងមានលទ្ធភាពតស៊ូឡើងហើយមិនមែនជាការខុសឆ្គងទេសូមមេត្តាចាំពេលដែលយើងធ្វើដូច្នេះ មិនមែនជាការខុសឆ្គងឡើយគឺជាអំពើមួយដែលត្រឹមត្រូវជួយរកយុត្តិធម៌ឲ្យប្រជាសាស្ត្ររបស់យើងហ្នឹងចឹងមានអ្នកខ្លះគេចោតប្រកាន់ខ្ញុំគុណណាថាអើជាប្រសង់ទៅនិយាយចេះចោះអត់ទេយើង យើងនៅក្នុងប្រវត្តិសាស្ត្រនៃ ប្រជាសាស្ត្រខ្មែរជាទូទៅគឺខ្មែរ គឺថាកិច្ចជំរួយពីផ្សងនេះមកអំពីជីវភាពប្រជាប្រដ្ឋខ្មែរនឹងបានផ្សារភ្ជាប់គ្នាជាមួយនឹងប្រសង់ហើយប្រសង់នឹងផ្សារភ្ជាប់គ្នាជាមួយនឹងប្រជាប្រដ្ឋពីព្រោះប្រសង់គឺជាកូនអ្នកស្រុកគឺជាកូនអ្នកស្រុកបើញាតរបស់យើងមានទុក្ខ ហើយកូនអ្នកស្រុកនោះវល់បោលចូលព្រៃឬមួយបោលទៅកន្លែងផ្សេងដើម្បីប្រាថ្នាតែសុខរៀងខ្លួននឹងធ្ងន់ហើយអញ្ចឹងអ្នកស្រុកគេមិនអាចបរិច្ចាគនៅធនធានមកចិញ្ចឹមយើងបានមកពីយើង យើង បោលទៅរកតែសេចក្តីសុខខ្លួនយើង ពេលដែលប្រជាប្រដ្ឋរបស់យើង មានទុក្ខលំបាកយើងមិនមិនឈឺឆ្អាលមិនស្ដោះអៅអានឹងគឺគឺថាគេក៏មិន100%ជាមួយយើងដែរ ពេលដែលយើងខ្វះខាតនៅគ្រឿងឧបភោគបរិភោគបច្ច័យ4អីក៏គេបង្ហើយកតើមួយយើង ដែរពីព្រោះយើងបង្ហើយកតើមួយគេនេះវាជាហៅថា ប្រកាសច្ចានុម័តអញ្ចឹងណាណាបញ្ជាក់ជូនអញ្ចឹងកុំឲ្យការរិះគន់របស់គាត់នឹងคล้ายទៅជារឿងមួយដែលมันมันមាន ការពិចារណាហើយចេះតែរិះគន់នោះអញ្ចឹងជូនយោបល់គ្នាទៅវិញទៅមកយើង ធ្វើអ្វីទាំងអស់អត់មានអុយប្រះចាកអំពីការណែនាំរបស់សម្មាសម្ពុទ្ធទេមិនទេ មិនប្រះចាកអំពីវិន័យពីប្រសូតពីអភិធម្មទេអត់មានប្រះចាកចំណុចនឹងទេកុំអោយតែយើងណែនាំ ទៅលើការប្រះប្រាស់អំពើហិង្សាអីផ្សេងផ្សេងអានោះវាខុសឆ្គងប៉ុន្តែ នេះគឺជាការសម្ដែងមតិការសម្ដែងមតិនោះប្រសងយើងនឹងគឺថាលទ្ធិជាធិបតីពេញទាត្រូវអាបាទទៅសម្ដែងមតិទៅប្រាប់គ្នាឡើងពេល កឋិនពេលអីនោះឲ្យសួរនាំគ្នាហៅថាញាត់ចតុតកម្មវិជាលោកណាចូលបួសឲ្យសួរនាំគ្នា មានជំនុំសង្ឃអីត្រឹមត្រូវលទ្ធិប្រជាធិបតេយ្យដែលអស្ចារ្យបំផុតគឺខាងនៅក្នុងចំណោមសង្ឃហ្នឹងហើយអញ្ចឹងបើចង់សួរនាំទិញដល់រឿងហ្នឹងទៅវែងឆ្ងាយទៀតណាថ្វាយប្រគេនហ្នឹងសិនព្រះអង្គគ្រូអូខេអរគុណទេណាចំណុចនេះគឺជារឿងមួយដែលយើងទាំងអស់គ្នាគប្បី ដឹងអំពីសេចក្តីប្រកាសដោយគុណចាស់បានលើកឡើងហ្នឹង សិទ្ធិមនុស្សនឹងយើងទាំងអស់គ្នាយើងធ្វើឲ្យមានខុសមកពីយើងធ្វើតាមអនុវត្តតាមសិទ្ធិសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិប៉ុន្តែដូចជាមតិយោបល់ឬក៏ការតវ៉ារបស់លោកថៃថានេះឥឡូវចង់ឲ្យប្រិយមិត្តរបស់យើងស្ដាប់បន្តិចថាតើគាត់តវ៉ាហ្នឹងគាត់មាន លក្ខណៈពិសេសយ៉ាងណាអញ្ចឹងសូមអញ្ជើញ ប្រិយមិត្តមេត្តាទស្សនានៅការតវ៉ារបស់លោកថាដូចតទៅ ចប់ចប់ចប់ការអបអរសាទរដល់ឪពុកម្ដាយយើងជាផ្នែកដឹកនាំគាត់បានហៅថាគូពៀគ្រប់ឧបសគ្គដើម្បីដណ្ដើមនៅសម្ដេចឆ្នោតបានអង្គុយនៅក្នុងអង្គការសិទ្ធិមនុស្សនៅអន្តរជាតិមិនមែនជាការងារដូចជាការយើងស្មានទេអញ្ចឹងខ្ញុំធ្វើនេះគឺខ្ញុំក្នុងនាមខ្ញុំជាពលរដ្ឋវៀតណាមតាមកំណត់ផ្នែកក្រម ចូលរួមអបអរសម្លេងគាត់នេះខ្វះនេះទី2ខ្ញុំក៏លើកនៅតំអឺ UN គឺតំអង្គការសន្តិភាពជាតិក្នុងនោះមាន195ប្រទេសវៀតណាមនឹងផងដែរអអីទេឥឡូវបងតើមានបានស្ដាប់គាត់តវ៉ាយ៉ាងម៉េចខ្លះមិញបាទនៅក្នុងចំណុចដែលគាត់បានសម្ដែងនៅក្នុងការងារអឺផ្ដាល់ជាមួយនឹងអាជ្ញាធរនៅក្នុង ភូមិឃុំរបស់ពួកគាត់ដែលធ្វើកម្មវិធីហ្នឹងពេលដែលកាត់ចាប់ដើមធ្វើកម្មវិធីហ្នឹងគឺកម្មវិធីហ្នឹងខាងក្រៅហ្នឹងចាប់ដើមប្រពទងជាតិអីហ្នឹងគឺមានអាជ្ញាធរហ្នឹងមាន ចំនួន3នាក់មកចូលរួមក្នុងការងារថតរូបក៏ដូចជាយកព័ត៌មានអំពីពួកគាត់ថាថើតើយើងធ្វើប្រពៃពិធីប៉ុណ្ណឹងប៉ុណ្ណឹងជាប៉ុណ្ណអីអញ្ចឹងណា បាទពួកគាត់ហ្នឹងបានលើកឡើង ថាប៉ុននេះគឺជាប៉ុនសិទ្ធិរបស់មនុស្សទួទៅចូលទៅហើយចំណុចដែលគាត់អំណាចចំណុចដែលគាត់និយាយហ្នឹងខ្ញុំឃើញថាគាត់លើកឡើងហ្នឹងជាការងារល្អមែនទែនមកអំពីគាត់លើកឡើង3ចំណុចចំណុចទី1គាត់ចង់និយាយថាពួកខ្ញុំ ប្រពៃពិធីហ្នឹងគឺជាសិទ្ធិរបស់មនុស្សទូទៅទាំងអស់មិនមែនតែសិទ្ធិរបស់ខ្មែរក្រមទេសូម្បីតែយួនហ្នឹងក៏មាន ចូលរួមក្នុងការអឺទទួលស្គាល់ថាសិទ្ធិរបស់មនុស្សនឹងគឺដូចដូចគ្នាដែរអញ្ចឹងគាត់ថាសិទ្ធិមនុស្សជាសិទ្ធិទួទៅទាំងអស់នៅលើពិភពលោកជនណាក៏ទៅទទួលបានដែរអញ្ចឹងពួកយើងប្រពថ្ងៃនឹងគឺជាថ្ងៃលើកដំកើងនៅសិទ្ធិរបស់មនុស្សទួទៅមិនថា ជនជាតិខ្មែរក្រមតែមួយនឹងទេវាមានជនជាតិយួនក៏អាចចូលរួមបានដែរចំណុចទី2ដែលគាត់លើកឡើងថា វាមានអសរខ្មែរនិយាយនៅទីនោះមានន័យថានៅក្នុងអាវយឺតនៅ ក្នុងតារាង នៅក្នុងបដានានាហ្នឹងគាត់បានសរសេរថាខ្មែរក្រមជាជនជាតិមួយអបអសាទរសិទ្ធិមនុស្សមានន័យថាគាត់ចង់និយាយថាដោយឡែកខ្មែរក្រមយើងក៏មានសិទ្ធិចូលរួមក្នុងការអបអសាទរនឹងដែរមិនមែនតែ ជនបរទេសឬក៏ជនជាតិយួននឹងទេដែលអាចចូលបានខ្មែរក្រមក៏មានសិទ្ធិចូលរួមបានដែរអាហ្នឹងជាចំណុចដែលភាសាហ្នឹងគេសួរមកគាត់ប្រហែលជាសរសេរភាសាខ្មែរហ្នឹងគេសួរគាត់ ទៅគាត់ឆ្លើយនៅចំណុចទី2គាត់ថា នេះជាអសរខ្មែរនិយាយអំពីថាខ្មែរក្រមចូលរួមអបអរសាទរបានសិទ្ធិមនុស្សអន្តរជាតិ10ធ្នូនៅនៅក្នុងអាវយឺតឬក៏នៅក្នុងបដាទាំងឡាយដែលសរសេរហ្នឹងគឺថាគាត់បញ្យល់ទៅពួកអាជ្ញាធរហ្នឹងនៅអត្ថន័យរបស់គាត់ហ្នឹងគឺអញ្ចឹងហើយទី3ទៀតគាត់ចង់លើកឡើងថាទងជាតិរបស់ដែលពណ៌3ពណ៌ពណ៌ខៀវលឿងក្រហមហ្នឹងគាត់ចង់និយាយថាយួនពីមុន មានដាក់នៅក្នុងអត្តសញ្ញាណនានាហ្នឹងក៏ដាក់ថាយើងតៅខ្មែរពុកតិតវៀតណាម មានន័យថាជនជាតិខ្មែរសញ្ជាតិវៀតណាមជាតួទៅអ្នកណាក៏មានដែរចំណន់ពួកយើងនៅកែស្រុកក៏មានដែរក៏ប៉ុន្តែបច្ចុប្បន្ននេះយួនបានបដូរកាតបដូរអត្តសញ្ញាណទាំងអស់ហើយថា មានតែយ៉ាងតៅវៀតណាមគ្មានគ្មានអឺមានតែយ៉ាងតៅវៀតណាមមួយគាត់តែមានតែជនជាតិវៀតណាមមួយគាត់គ្មានគ្មានជនជាតិខ្មែរអញ្ចឹងពួកគាត់ថាថ្ងៃពីថ្ងៃហ្នឹងទៅពួកគាត់នឹង បន្លំងទួងហ្នឹងទួង3ពណ៌ហ្នឹងគឺពួកកាត់ទៅតែដំឡើងលើកដំកើងទួងជាតិហ្នឹងតែម្ដងមកពីទួងហ្នឹងតំណាងឲ្យជាតិខ្មែរក្រម តែម្ដងមកអំពីយួនគេមិនដាក់ឲ្យខ្មែរក្រមមានតែ ខ្លួនឯងជាខ្មែរក្រម ទេ យកទួងហ្នឹងសម្គាល់ថាយើងជាខ្មែរក្រមអាហ្នឹងជាចំណុចខ្ញុំឃើញ3 3ចំណុចធំធំដែលគាត់លើកឡើងហ្នឹងគឺថាគាត់ចង់រាយរាបអំពីរឿងដែលកម្មវិធីធ្វើ10ធ្នូថ្ងៃហ្នឹងហ្នឹងឲ្យរដ្ឋអំណាចវៀតណាមក៏ដូចជា អាចារ្យធាត់ដៃដៃនៅទីនោះហ្នឹងគាត់មកសួរនាំហ្នឹងហើយគាត់រាយរាអំពីរឿងទាំងអស់ហ្នឹងវាអត់មានខុសនៅ ប្រការណាមួយក៏វាអត់មានខុសនៅច្បាប់អឺអង្គនិនម៉ាងរបស់វៀតណាមនឹងដែរមកពីមកពីច្បាប់ទាំងអស់នេះច្បាប់អង្គការសហជីវជាតិគេបានចែងចេញមកជា សាធារណៈទៅហើយច្បាប់ទាំងអស់ហ្នឹងយួនគួនណាស់តែផ្សព្វផ្សាយឲ្យបានទលំទលែជាងហ្នឹងមិនតែមកដល់ថ្ងៃនេះទេ74ឆ្នាំឆ្នាំហ្នឹងហើយ ខ្មែរក្រមមិនត្រឹមតែធ្វើលើកទី1ទេមានន័យថាយួនហ្នឹងគឺជាប្រទេសមួយដែលទទួល បាន ផលប្រយោជន៍អំពីសិទ្ធិជនជាតិដើមហ្នឹងអំពីសិទ្ធិសេរីភាពរបស់មនុស្សហ្នឹង ទូទាំងពិភពលោកហ្នឹង30 79ឆ្នាំឆ្នាំហ្នឹងយួនទទួលបានផលប្រយោជន៍ក៏ប៉ុន្តែខ្មែរក្រមមិនត្រឹមតែយល់ដឹង អំពីសិទ្ធិហ្នឹងនៅថ្ងៃនេះទេអញ្ចឹងពួកគាត់នឹងបានយល់ដឹងហើយពួកគាត់សម្ដែងនៅមតិរបស់ពួកគាត់នឹង បកត្រឡប់ទៅវិញតាមការពិតទៅមិនមែនពួកគាត់ចង់បញ្យល់ឲ្យយួនយួនគេដឹងច្បាស់ណាស់រឿងអស់ទាំងហ្នឹងគេមកនោះក្នុងនាមដោយព្រះអង្គវិយៈធម្មូលលើកឡើងមិញអញ្ចឹងថាគេមកក្នុងនាម គេទុនភ្លួនបង្អើលយើងបើសិនជាយើងមានការខ្លាចយើងអាចនិយាយអ្វីមួយអាចខុសទៅតាមគោលការណ៍របស់គេចង់បាន គេអាចចាប់ទោសយើងបានអញ្ចឹងពួកគាត់មានស្មារតីរឹងមាំខ្ញុំមើលឃើញថាទស្សនវិជ្ជាហ្នឹងអឺលោកថាថាគាត់មានស្មារតីរឹងមាំគាត់ច្បាស់លាស់នៅអំពីគោលការណ៍ ទាំង3យ៉ាងរបស់គាត់ហ្នឹងមិននឹងគាត់ប្រົບហ្នឹងគឺថាគាត់យល់ដឹងអំពីច្បាប់ទាំងអស់ហ្នឹងជាពិសេសគាត់យល់ច្បាស់ថាអាងនិនម៉ាងរបស់យួនហ្នឹងវាច្បាស់ជាមានចំណុចខ្លះដែលវាតម្រូវឲ្យខ្មែរក្រមអាចធ្វើនៅចំណុចទាំងអស់ហ្នឹងបានវាមិនមានខុសអីទេដោយព្រះអង្គមានលើកឡើងមកអញ្ចឹងថាបើសិនមានខុសយើងប្រយ័ត្នប្រយែងក្នុងការកែសម្រួលឲ្យវាត្រូវទៅតាមច្បាប់អាងនិនម៉ាងហ្នឹងផងនិងច្បាប់ឲ្យអង្គការសហប្រជាជាតិហ្នឹងឲ្យវាស៊ី ច្បាប់ចូលគ្នាយើងអាចប្រពៃពិធីហ្នឹងទៅវាអត់មានប៉ះពាល់អីទេអញ្ចឹងខ្ញុំឃើញថាអឺ3ចំណុចដែលគាត់លើកឡើងមកក្នុងកម្មវិធីថ្ងៃនេះជាគោលការណ៍ធំហ្នឹងគឺគាត់និយាយពីសិទ្ធិមនុស្សសិទ្ធិមនុស្សហ្នឹងមានការងារទទួលសកលថាយើងមានសិទ្ធិគ្រប់គ្រាន់ក្នុងការងារធ្វើកិច្ចការងារទំនាក់ទំនងធ្វើកិច្ចការងារអឺបិទទាននានាឲ្យតែបុតនឹងវាមិនប៉ះពាល់ដល់អារម្មណ៍អ្នកដតីធ្វើទៅវាមិនខូចខាតដល់ប្រយោជន៍អ្នកដតី ធ្វើទៅវាមិនប៉ះពាល់ដល់សកម្មភាពអ្វីមួយដែលអាចបន្ទុះសារាយគ្នា វាធ្វើឲ្យមនុស្សនឹងមានគ្រោះថ្នាក់អានឹងវាអាចប្រົບតងវិធីនឹងបាត់នឹងបានហើយអញ្ចឹងគាត់ខ្ញុំយល់ថាគាត់ធ្វើក៏គាត់មានពិនិត្យបច្ច័យយ៉ាងច្បាស់លាស់ក្នុងការងារធ្វើកម្មវិធីនឹងឡើងគាត់ពិនិត្យតាំងអង្គនិនម៉ាងក៏គាត់ពិនិត្យតាំងពីអាច្បាប់មេត្រា ទាំង30នៅក្នុងអង្គការសហជីវជាតិស្ដីពីសិទ្ធិមនុស្សនឹងផង ក៏ដូចជាសិទ្ធិជនជាតិដើមនឹងផងអាចមានការងារលើកយកច្បាប់នឹងមកធ្វើនៅកម្មវិធីនឹងដែរឬទេចឹងហើយបាទខ្ញុំឃើញថាចំណុចដែលគាត់ធ្វើថ្ងៃនេះវាស្របទៅតាមទាំងអស់យើងមើលគោលការណ៍របស់គាត់ធ្វើហើយនឹងការនិយាយអឺរាយរ៉ាប់របស់គាត់ទស្សនវិជ្ជាដែលនៅក្នុងទីនោះវាស្ងៀមស្ងាត់វាមិនមានការងារពុះកញ្ជ្រោលអ្វីដល់គួរឲ្យយើងព្រួយបារម្ភអាចប៉ះពាល់ ពះសម្ដីធ្ងន់ធ្ងរវាអត់មានដូចលើកមុនទេមានន័យថាលើកនេះរវាងអាជ្ញាធរដែនដីក៏ទន់ភ្លន់អាចរវាងពួកយើងក៏មានការអធិប្បាយរាយរាប់អំពី សិទ្ធិរបស់យើងយ៉ាងណាខ្លះដើម្បីមានក្នុងការឱកាសបញ្ចេញជាមតិបញ្ចេញជាការធ្វើឡើងដើម្បីឲ្យអង្គការសហជីវជាតិនឹង បានយល់ដឹងថាអោនៅកម្ពុជាក្រមហ្នឹងឥឡូវចាប់ដើមមានការប្រពៃពិធីហ្នឹងឡើងដែរហើយពីដើមឡើយមកនោះដូចខ្ញុំលើកឡើងមិនអញ្ចឹងថា74ឆ្នាំឆ្នាំហ្នឹងហើយគួរណាស់តែរដ្ឋាភិបាលវៀតណាមហ្នឹងសឹងតែឲ្យខ្មែរក្រមប្រពៃពិធីហ្នឹងបាន74ដងហើយមិនមែនត្រឹមតែលើកទី1ប្រពៃទេអញ្ចឹងអាអាទស្សនវិជ្ជាដែលខ្ញុំមើលឃើញហ្នឹងឃើញថា ដោយសារតែខ្មែរក្រមយល់ដឹងទេទៅខ្មែរក្រមកំប្រឹងប្រែងធ្វើដល់ខ្លួនឯងតែបើយើងចាំឲ្យរដ្ឋថៃបាលវៀតណាមហ្នឹងគេមកដឹកនាំឲ្យយើងធ្វើច្បាស់ជាអត់មានថ្ងៃនោះទេអត់មានថ្ងៃនឹងកើតឡើងទេអញ្ចឹងកិច្ចការងារដែលយើងមើលឃើញយើងយើងនឹងគ្រប់គ្រងនៅចំណុចដែលពួកគាត់បានធ្វើហើយពួកគាត់ធ្វើទៅវាជាការងារទំនាក់ទំនងអន្តរជាតិផង ទំនាក់ទំនងនឹងសារព័ត៌មានខាងក្រៅផងធ្វើឲ្យ យើងនឹងមានការកើនឡើងនៅចំណេះដឹងថាអូយើងបានទទួលផលប្រយោជន៍អំពីច្បាប់នឹងច្បាប់នឹងយើងបានរៀនសូត្រទៅយើងយល់ដឹងថាច្បាប់នឹងជាការងារអប់រំមនុស្សផងជាការងារអឺបង្ហាញផ្លូវឲ្យមនុស្សនឹងទៅរស់សេចក្តីសុខទៅរស់នៅជីវភាពអាចរស់រុងរឿងធំកើងដោយព្រះអង្គវិជ្ជាធម្មូលលើកឡើងមិនអញ្ចឹងថាបើសិនចង់តំណាក់តំណងជាមួយនឹងពិភព ខាងក្រៅរស់ស៊ីឲ្យបានរីកចម្រើនប្រទេស ទាល់តែយកច្បាប់ហ្នឹងមកអនុវត្តអញ្ចឹងទេយួនគេគិតថា គេធ្វើពីក្រោយខ្នងយើងរហូតគេពីមុខយើងគេទុកឲ្យយើងនៅខាងក្រោយខ្នងគេយកច្បាប់ហ្នឹងដើរទៅខាងមុខយើងរហូតហើយគេទៅប្រាប់ឲ្យអន្តរជាតិគេថានៅក្នុងប្រទេសវៀតណាមនឹងមានសិទ្ធិគ្រប់គ្រាន់ទាំងអស់គេបានបើកសិទ្ធិគ្រប់គ្រាន់ទាំងអស់ឲ្យសាសជាតិដតីដតីនៅក្នុងប្រទេសវៀតណាមហ្នឹងមានស្មើស្មើគ្នាក៏ប៉ុន្តែផ្ទុយទៅវិញវាមិនចឹងទេគេបោះបង់យើងចោលនៅខាងក្រោយខ្នងរហូត បើសិនជាយើងមិនខំប្រឹងប្រែង ពុះពេស្វែងរកនៅវិធីសាស្ត្រដើម្បីជំរុញខ្លួនយើងឲ្យទៅឈរខាងមុខដើម្បីរកវិធីសាស្ត្រដើរដោយខ្លួនឯងទេយើងអត់មានយើងពិតជាអត់មានដូចថ្ងៃហ្នឹងទេហ្នឹងជាចំណុចខ្មែរក្រមហ្នឹងវាអាស្រ័យមកអំពីយើងដឹងថាបើយើងនៅតែបង្ើកន្តើយបើយើងនៅតែអង្គុយរួងចាំឲ្យរដ្ឋាភិបាលវៀតណាមហ្នឹងដឹកយើងឡើង ទៅដើម្បីដំណើរដើរឆ្ពោះទៅខាងមុខ ជាមួយនឹងគេដែរច្បាស់ជាមិនមានរឿងនឹងកើតឡើងទេ មានតែចំណុចមួយគាត់យើងត្រូវតែពុះពៀខំប្រឹងប្រែងរកវិធីសាស្ត្រទាំងឡាយដែលបានបង្ហាញនៅក្នុងច្បាប់អង្គការសហប្រជាជាតិដោយខ្លួនឯងតែប៉ុណ្ណោះទៅយើងអាចមានវិធីសាស្ត្រអាចមានឱកាសអាចមានគុលជំហររឹងមាំទំនាក់ទំនងជាមួយនឹងបរទេសខាងក្រៅបានបើសិនជាយើងនៅតែដេកនៅក្នុងការងារ ផ្អែកទៅលើរដ្ឋាភិបាលវៀតណាមហ្នឹងខ្ញុំជឿច្បាស់ថាវាមិនអាចទៅរួចទេអាហ្នឹងចំណុចអស់ទៅហ្នឹងកន្លែងអូខេអឺអរគុណតាំងបានទទួលព័ត៌មានអំពីដែនដីកម្ពុជាក្រមដែលព្រះអង្គសម្រិនបានខមមិននៅក្នុង ការផ្សាយរបស់យើង លោកថាអឺវិនវ៉ាងដាប់ដោះលែងមិញមិញបាញ់មិញហើយសូមទានជ្រាបអរគុណណា គុណចាស់មាន ការចាប់អារម្មណ៍ទៅលើសិទ្ធិជនជាតិសិទ្ធិមនុស្សអន្តរជាតិ10ធ្នូហ្នឹងត្រូវបានគេលេងបាញ់មិញថាអាហ្នឹងវាសិទ្ធិមនុស្សអញចេះអធិពលទៅលើរដ្ឋអំណាចយ៉ាងណាដែរបានគេលេងលោកវុនអ៊ុនដែរទៀតបាទបងគ្រូជាទូទៅរដ្ឋកុំនេះគុណគួរកបបីជ្រាបគាត់សម្បល់ត្រង់លេងនេះដូចថា កាលណាគេដាក់សម្ពាធណាកាលណាគេដាក់សម្ពាធមកហ្នឹងរដ្ឋាភិបាលហ្នឹងធ្វើអីមួយហើយរដ្ឋាភិបាលនឹងធ្វើអីមួយដើម្បីលួងចិត្តគេលួងចិត្តជាការថយតបបង្ហាញអំពីភាពទន់ភ្លន់ភាពអន់លំទោនពិតប្រកបគុនឃើញទេថ្ងៃទី2ធ្នូគេដាក់ហើយប្រទេសធំធំគេប្រកែណាគុនមកពី រដ្ឋវៀតណាមខ្ញុំកណានិយាយឲ្យច្បាស់លាស់ថ្ងៃនេះរដ្ឋវៀតណាមតល់ច្រកហើយតល់ច្រកហើយឥឡូវនេះរដ្ឋកុម្មុយនីសវៀតណាម នេះ គឺជាកុម្មុយនីសមួយដែលសិក្សាពីប្រទេសប្រាំងសិក្សាពីប្រទេសប្រាំងចូលមកប្រទេសរុស្ស៊ីដើរទៅតាមគោលនយោបាយរបស់ប្រទេសចិនខ្លះនិយាយទៅ ប្រទេសកុម្មុយនីសនៅប្រទេសនៅនៅនៅប្រទេសវៀតណាមអនុវត្តពីរគោលការណ៍សំខាន់ទី1កុម្មុយនីសបែបឧស្សាហកម្មមួយទៀតកុម្មុយនីសបែបកសិឧស្សាហកម្មកុម្មុយនីសសុខចិនគឺជាកុម្មុយនីសកសិឧស្សាហកម្មកុម្មុយនីសនៅរុស្ស៊ីគឺជាកុម្មុយនីសឧស្សាហកម្មអញ្ចឹងអញ្ចឹងរដ្ឋវៀតណាមយកកុម្មុយនីសរុស្ស៊ីផង យល់លំនាំបែបកុម្មុយនីសរបស់ចិនផងមកច្បាច់បញ្ចូលគ្នា ដើម្បីអភិវឌ្ឍកុម្មុយនីសមួយបែបទំនើបនឹងចឹងណាលោកគុណកលេចមើលកលេចមើលទៅប្រទេសចិនបាតុកម្មតាំងពីខែហើយដែលចេញពី University of Tsinghua នៅទីក្រុងសៀងហៃគឺជាបាតុកម្មដែលបង្ហាញអំពីឆន្ទៈនិស្សិតក្រុមហ៊ុនយៈធំធំ ជំរុះបុគ្គលិកការងាររាប់ម៉ឺននាក់សប្ថ្ងៃនេះអឺនិស្សិតដែលទទួល Bachelor ដែលបានបរិញ្ញាបត្រដែលបានអនុបណ្ឌិតអត់ការធ្វើធ្វើជិតជាង20លាននាក់នៅប្រទេសចិនបច្ចុប្បន្នប្រទេសរុស្ស៊ីកំពុងផុងខ្លួនទៅសង្គ្រាមអ៊ុយក្រែនដូច្នេះប្រទេសទាំងពីរនេះសូម្បីតែរដ្ឋថៃបាល់ចិនឥឡូវនឹងមិនហ៊ានបង្ក្រាបវងបាតកម្មនឹងផង វងបាតកម្មនឹងចាប់ផ្ដើមធ្វើពីថ្ងៃទី22រហូតមកដល់ថ្ងៃទី27 28ទើបបានចាប់សັບគ្រប់គិតទៅប្រហែលជាមួយសប្តាហ៍តែអត់មានការបង្ក្រាបទេណាគុណហើយបាតកម្មនឹងគឺគេធ្វើវេឆ្លាតគេលើកกระดาษសលើកกระดาษសអត់មាននិយាយអីទាំងអស់នៅក្នុងនោះអត្ថន័យនៃការលើកกระดาษសបង្ហាញពីយើងចង់និយាយអីក៏បានដែរ នៅក្នុងនោះបានន័យថាលើកកដាសស្មៅតងជ័យសពុនខ្ញុំនិយាយអត់ចេញខ្ញុំអត់ការធ្វើខ្ញុំចេញពី University ខ្ញុំអត់មានការធ្វើខ្ញុំចិញ្ចឹមជីវិតអត់បានរដ្ឋាភិបាលដោះស្រាយវាមិនឲ្យខ្ញុំចឹងហ៎ហើយ University ចេញហួរគឺជា University ដែល establish ឡើងដែល បង្កើតឡើង ដោយ ក្រមប្រចាំប្រទេស អ្នកវិនិយោគពីបច្ចឹមប្រទេសគឺជា University មួយស្ថិតនៅក្នុង University បង្គោលដែលគេហៅថាគ្រឹះមូលដ្ឋានទី2មិនមែនទី2ទេអានឹងសង្កទី1ផង University ជីងវ៉ាហើយនៅពេជីង University គឺជា University សកលវិទ្យាល័យគ្រឹះនៅប្រទេសចិនសម្រាប់បង្កើតធនធានមនុស្សឲ្យបញ្ជូនមកសិក្សានៅក្នុងប្រទេសខាងក្រៅអញ្ចឹងណាគុណដូច្នេះ បាតកម្មនេះរបស់ក្រមនិស្សិតយើងគិតពីមើលនៅធានអានមីនឆ្នាំ1988អញ្ចឹងណាមកទល់ឥឡូវហ្នឹងក្នុងរបាក់ថា33 34ឆ្នាំហើយ34ឆ្នាំហើយ88មកទល់ឥឡូវ34ឆ្នាំហើយទើបតែមានលើកទី1ទេដែលកម្មវិធីបាតកម្មរបស់ក្រមនិស្សិតហ្នឹងរដ្ឋាភិបាលចិនមិនហ៊ានប្រក្រាបទេគាត់អត់ហ៊ានប្រក្រាបទេ បំពីសេដ្ឋកិច្ចរបស់ខ្លួនកំពុងតែដុនដាបទីផ្សារការងារធ្លាក់ចុះ lockdown ប្រជាពលរដ្ឋយុវជនចេញពីសាកលវិទ្យាល័យមានសញ្ញាបត្រធំធំមកអត់មានការធ្វើ ក្រុមហ៊ុនយក្សធំធំជំរុះបុគ្គលិកមកអំពីតំណែងនាំចេញទៅខាងប្រទេសក្រៅអត់មានគេទិញអញ្ចឹងគោលការណ៍កុម្មុយនីសនៃប្រទេសវៀតណាមវាត្រូវបានធ្លាក់ចុះ ដែលខ្លួនដើរតាមប្រទេសចិនក៏ធ្លាក់ចុះដើរតាមប្រទេសរុស្ស៊ីក៏ធ្លាក់ចុះចឹងគ្មានជំរើសទេវៀតណាមគ្មានជំរើសត្រូវតែអោនលំទោនជាមួយនឹងក្រុមប្រទេសដែលលទ្ធិជាតបតៃគឺជាដំណើរដែលខ្មែរក្រមយើងចាប់ផ្ដើមពង្រឹងនៅបញ្ហាសិទ្ធិសេរីភាពរបស់យើងឲ្យតាន់ពេលតាន់វេលានេះគឺជាការប្រែប្រួលនៃពិភពលោកមួយដ៏ធំបំផុត ដែលខ្មែរក្រមមិនអាចយឺតពេលបានទៀតទេនេះខ្ញុំបណ្ណាសូមជូនតំណែងប៉ុណ្ណឹងហើយខ្មែរក្រមកំពុងងើបតាន់ពេលវេលាហើយណានឹងចាប់អារម្មណ៍របស់ខ្ញុំកណាសំខាន់បំផុតគឺនៅចំណុចហ្នឹងឯងណាទៀតអញ្ចឹងប្រជាពលរដ្ឋខ្មែរក្រមធ្វើអាហ្នឹងគឺ កំពុងតែនិយាយបញ្ជាក់ជូនលោកគុណយកកាត់គេលោកគុណការដោះលែងវិនវាំងដរាប គឺជាការលួងលោមចិត្តសហរដ្ឋអាមេរិកណាប្រាប់ឡើយតបមួយសហរដ្ឋអាមេរិកថាខ្ញុំកណាមិនតាន់បានគិតទេគេតែពីការកាត់ទោសវឿនបងដាប់នោះមិនដឹងគេដោះលែងមុនពេលបើសិនណាគេដោះលែងមុនពេលកំណត់នោះគឺជាការលួងលោមសហរដ្ឋអាមេរិកដោយចោះសូមឆ្លើយណាទៀតណាទៀតហើយបើការដោះលែងទៅតាមពេលវេលាទេក៏ជាការឆ្លើយតបមួយដែរនៅថ្ងៃ សិទ្ធិមនុស្សប្រកាសសេចក្តីប្រកាសសិទ្ធិមនុស្សថ្ងៃទី10ធ្នូគេធ្វើអីគេសិតតែមានគោលការណ៍ហៅថាសកម្មភាពបង្ហាញអំពីពាក្យសម្ដីសកម្មភាពបង្ហាញអំពីការសារភាពអានេះហៅថាភាសាយួនគេហៅថាខណ្ឌងគេឡើយណ້ອຍអញ្ចឹងសកម្មភាពជំនួសនៅពាក្យសម្ដី អញ្ចឹងគាត់បាទជាជាងនិយាយទៅវាគិតថាអស់ខ្លួនឯងអន់គិតខ្លួនអីចឹងអញ្ចឹងគេបង្ហាញពីសកម្មភាពចឹងហ្មងប្រាប់ថាអូអស់លោកហើយលោកលោកអាមេរិកជាទីស្នេហាជាទីគោរពឥឡូវខ្ញុំបានដោះលែងអ្នកនេះទៅតាមការការការដាក់របស់អ្នកឯងហើយត្រូវពិនិត្យឡើងវិញអំពីសកម្មភាពរបស់ពួកខ្ញុំដែលកំពុងតែសារភាព កំហុសរបស់ខ្លួននេះផងនឹងអញ្ចឹងអញ្ចឹង ខ្ញុំមិនអាចយល់ឃើញដោយជាក់ស្ដែងអញ្ចឹងបាទណាអរគុណអូខេអឺតាមពិតទៅការដោះលែងហ្នឹងវាពាក់ព័ន្ធទៅក្នុងសិទ្ធិមនុស្សអរគុណគុណចាស់វាធម្មអធិប្បាយសិទ្ធិមនុស្សអន្តរជាតិទី10ធ្នូហ្នឹងគឺជាថ្ងៃពិសេសគឺការផ្លោះដោះលែងលោកវិនវ៉ាងដេបហ្នឹងបានន័យថា ក្នុងន័យថាគេបង្ហាញពីគាត់ចាបានរៀបរាប់ថាជាការបង្ហាញពីការគោរពសិទ្ធិរបស់គេហើយគេដោះលែងចំថ្ងៃសិទ្ធិសិទ្ធិមនុស្សទៀតតើតើតាំងអីមានមានអីចូលរួមអបអរសាទរឬក៏ក្នុងការធ្វើយ៉ាងម៉េចដែរចំពោះខ្ញុំវិញខ្ញុំគិតថារឿងរដ្ឋអំណាចយួននេះគឺចាប់នឹងចាប់ដល់ខុសច្បាប់បាត់ទៅហើយកាលពីចាប់នោះវានិយាយពីរឿងសិទ្ធិមនុស្សហ្នឹងគឺចាប់ខុសពីសេចក្តីប្រកាសរបស់សិទ្ធិមនុស្សបាត់ទៅហើយ ក៏ប៉ុន្តែការចាប់ទៅហើយហ្នឹងគឺគេមិនអាចលេងមកវិញភ្លាមទេគ្មានការងារពមៀនគ្មានការងារធ្វើការគៀបសង្កត់ពីជនបរទេសក៏ដូចជាប្រទេសធំធំទៅលើប្រទេសវៀតណាមវៀតណាមមិនអាចលេងទេអញ្ចឹងយួនវាមាន អចរិតមួយត្រង់កន្លែងទោះបីគេថាគេថាទោះបីទោះបីចាប់នឹងខុសក៏ដោយក៏គេចាប់ដែរគេគេមិនអោយលេងមនុស្សខុសទេអាហ្នឹងគេថា អឺធ្វើយ៉ាងម៉េចគឺគឺគោលការណ៍របស់កុម្មុយនីសយួនហ្នឹងគឺគេថាគេគេចាប់គេមិនគេគេស៊ូចាប់ខុសគេមិនឲ្យលេងខុសមនុស្សទេតែបើគេបានចាប់ហើយគេត្រូវតែរក្សាអ្នកហ្នឹងទុកនៅក្នុងឃុំឃាំងមួយរយៈណាដែរទោះបីគេដឹងថាខ្លួនគេខុសក៏ដោយគេគេចង់សម្ដែងថាគេមានអធិបុលក្នុងការបង្ក្រាបយើងចង់និយាយអញ្ចឹងរវាងយួនរដ្ឋាភិបាលយួនជាមួយនឹងខ្មែរក្រមគេចង់បញ្ជាក់ថា គេមានអធិបុលក្នុងការងារចាប់ប្រជាជនខ្មែរក្រមយើងពេលណាក៏បានដែរហើយក្នុងកាលអតិសាសណាក៏បានដែរក្នុងគោលនយោបាយណាក៏បានដែរគឺយោងទៅតាមអាសេចក្តីប្រកាសអង្គការសហជីវជាតិហ្នឹងគេដឹងថាខុសទៅតាមសេចក្តីប្រកាសរបស់អង្គការសហជីវជាតិក៏ដោយក៏គេចាប់ប្រមានយើងដែរអាហ្នឹងជាចំណុចរបស់យួនគេធ្វើជារឿយរឿយមកអញ្ចឹង តាំងពីបុរាណមកតាំងពីរហូតតាំងពីយួនមកកាន់កាប់ទឹកដីកម្ពុជាក្រមតាំងពីឆ្នាំ1975មកយួនតែងតែធ្វើអានយោបាយអស់ទាំងហ្នឹង ជារឿយរឿយមកក៏ប៉ុន្តែបើយើងមានការតតស៊ូយកយើងមើលមើលវីរៈបរោះវីរៈសាមណាយើងស្លាប់ដោយសារយើងចំនួននោះយើងអត់មាន ការតស៊ូចំនួននេះយើងអត់មានសិទ្ធិមនុស្សយកមកជាសង្កត់យួនយួនអាចទុកឲ្យប្រជាជនយើងមួយចំនួនយុវសាមណាស់យើងឬក៏វីរៈបរោះវីរៈនារីយើងស្លាប់ក្នុងគុកវាអាចទុកដល់កម្រិតហ្នឹងក៏ប៉ុន្តែពេលនេះដោយសារអន្តរជាតិហ្នឹងត្រូវការទំនាក់ទំនងការរស់ស៊ីដោយប្រងវិទ្យាធម៌មូលលើកឡើងមិនអញ្ចឹង បើសិនកណាធ្វើដល់កម្រិតហ្នឹងយួនច្បាស់ជាមានបញ្ហាជាមួយនឹងជាមួយនឹងពិភពលោកការនាំចេញការនាំចេញក៏ដូចជាតំណាក់តំណងអន្តរជាតិយើងមិនអាចឈួរតែម្នាក់ឯងដោយសម័យដើមទេសម័យមុនយួនអាចតំណាក់តំណងសូវៀតឬក៏ចិននៃប្រាំងអីជាប្រទេសកុម្មុយនីធំធំជាមួយគ្នាបានអាស្រ័យរស់ស៊ីអាស្រ័យរស់ដោយសារគេបានក៏ប៉ុន្តែពេលនេះព្រះអង្គលើកឡើងមិញហើយថាប្រទេសចិនក៏កំពុងតែធ្លាក់ដល់កម្រិតមួយវាបន្តិចម្ដងរហូតធ្លាក់ចោលហើយហើយរុស្ស៊ីក៏ អាចចូលចំណុចមួយធ្លាក់ចូលសង្គ្រាមមិនដឹងពេលណាសង្គ្រាមនឹងចប់ វាអាចដល់មានបញ្ហាដល់ប្រទេសរុស្ស៊ីនឹងតែម្ដងក៏មានដែរអាចបាត់បង់រុស្ស៊ីអំណាចរុស្ស៊ីទាំងមូលលោកក្នុងពិភពលោកក៏មានដែរណាព្រោះត្បិតតែរុស្ស៊ីកំពុងតែជាមហាអំណាចមានក៏ប៉ុន្តែថ្ងៃណាមួយអាចដល់ធ្លាក់ដល់ហូតដល់បាត់បង់អំណាចរុស្ស៊ីទាំងស្រុងក៏មានដែរអញ្ចឹងយួននេះវាគ្រាន់តែជាផ្នែកតូចមួយរបស់ប្រទេសកុម្មុយនីសទេ វាជាឃ្នៀងជាមេខ្សាខារបស់កុំមុនីតែម្ដងវាមិនមែនជាមេកុំមុនីទេកុំមុនីយួននេះជាកុំមុនីតរៀនសូត្រអំពីអាលទ្ធិរបស់មេកុំមុនីនានាមកហើយយកមកមកមកផ្ដំចូលគ្នាអនុវត្តតែប៉ុណ្ណោះបើសិនតែមេមេនឹងងាប់ហើយអាកូននឹងច្បាស់ជាឃ្នៀងមិនអាចរកបានយូរទេខ្ញុំជឿជាក់ថាបើសិនតែយួននៅតែគៀមសង្កត់ខ្មែរក្រមហើយមិនដោះលែងហើយធ្វើតាមអាចរិតទៅតាមលទ្ធិកុំមុនីទាំងស្រុងពីដើមនោះយួនច្បាស់ជាមានមានបញ្ហាទំនាក់ទំនងផ្លូវ ជាពិសេសផ្លូវទូតនិងផ្លូវពាណិជ្ជកម្មហ្នឹងតែម្ដងអញ្ចឹងគេធ្វើអាដំណើរការងារហ្នឹងទុនភ្លុនជាមួយនឹងអន្តរជាតិផងហើយនឹងការបង្ហាញអន្តរជាតិឲ្យឃើញថាសប្តាហ៍នេះខ្ញុំអង្គុយនៅក្នុងសិទ្ធិមនុស្សអន្តរជាតិក្នុងសិទ្ធិមនុស្សអន្តរជាតិអឺតំណាងឲ្យអង្គការសហជីវជាតិស្ដីពីសិទ្ធិសិទ្ធិមនុស្សនេះគេតំណាងឲ្យអង្គការសហជីវជាតិអង្គុយនៅក្នុងក្នុងកៅអីហ្នឹងអញ្ចឹងគេចង់សម្ដែងថាប្រទេសវៀតណាមហ្នឹងគឺគេស្អាតស្អំហើយគេស្អាតស្អំ សូម្បីតែអ្នកទោសនឹងក៏គេទៅដោះលែងក្នុងពេលថ្ងៃបុណ្យជាតិជាដើមអីចឹងគេដោះលែងដែរនៅក្នុងប្រទេសសេរីប្រងប្រងមានមើលឃើញប្រទេសអូស្ត្រាលីទេបើសិនមនុស្សនឹងជាប់គុក10ឆ្នាំក៏ដោយឲ្យតែមានបិណ្ឌជាតិឬក៏បិណ្ឌកម្រិតកម្ពូលមួយបិណ្ឌបិណ្ឌបិណ្ឌបិណ្ឌស្ដាច់បិណ្ឌអីជាដើមបាញ់ថ្ងៃខួបស្ដាច់អីក៏ដោយគេ reduce គេទម្លាក់អាកំហុសទោសកំហុសនឹងចោះមកទៅតាមកម្រិតរបស់ អឺបិណ្ឌនឹងបើបិណ្ឌនឹងជាបិណ្ឌធំគេទម្លាក់ចុះប្រហែលខែប្រហែលមួយឆ្នាំអីចឹងឲ្យអ្នកនឹងហ្នឹងបន្ធូរបន្ថយទោសប៉ុន្តែវៀតណាមមានដែលលើសូប្រកាសនៅអាទោសអស់ទាំងហ្នឹងទេមានដែលបន្ធូរបន្ថយទោសឲ្យមនសការទោសទោសអ្នកដែលនយោបាយទោសទោសអ្នកដែលអក្រិតជនទោសអីទេអត់មានទេអាហ្នឹងជាប្រទេសប្រទេសកុម្មុយនីសគេមិនដែលធ្វើអាហ្នឹងឲ្យ ឲ្យមានថ្ងៃពិសេសឲ្យសម្រាប់ប្រជាជនមានក្តីសម័យសម័យមានក្តី រំភើបពេលខ្លួនរួចពីទោសមកកម្រិតឬក៏រួចមួយថ្ងៃឬរួចមួយខែមួយឆ្នាំអីចឹងវាអត់មានទេក៏ប៉ុន្តែដោយសារសប្តាហ៍នេះយួនមានអាចរិតមួយតកន្លែង ចង់បានការគ្រប់គ្រងពីប្រទេសដទៃដទៃទៀតថាឃើញថាខ្លួនឯងកំពុងអង្គុយនៅក្នុងកៅអីសិទ្ធិមនុស្សអន្តរជាតិនេះអញ្ចឹងចង់សម្ដែងក៏អន្តរជាតិមើលឃើញថាខ្ញុំឥឡូវវាដូចពីមុនទៀតទេ ខ្ញុំមានការលេងមនុស្សដែរខ្ញុំមានការពិចារណាដល់កម្រិតមួយទៅតាមច្បាប់ស្តង់ដារអន្តរជាតិដែរអញ្ចឹងខ្ញុំមិននៅទៅតាមអាតម្រងចាស់ហ្នឹងទៀតទេអ្វីត្បិតតែមនុស្សហ្នឹងមានទោសវេនក៏ប៉ុន្តែឥឡូវពួកខ្ញុំឃើញថាថ្ងៃនេះជាថ្ងៃសិទ្ធិមនុស្សពួកគាត់មិនមានទោសអីធ្ងន់ធ្ងរដល់ថ្នាក់ពួកខ្ញុំទៅគៀបសង្កត់ដាក់កាត់បង្ទោសទៀតអញ្ចឹងលេងគាត់មកអានេះជាការសំដែងនៅសេចក្តីល្អរបស់គេឲ្យអន្តរជាតិមើលឃើញប៉ុន្តែការពិតទៅ យួនគេធ្វើអញ្ចឹងហ្នឹងគឺគោលបំណងគេទី1គេទន់ភ្លន់ជាមួយអន្តរជាតិទី2គេនៅតែគម្រាមកំហែងដល់ប្រជាជនខ្មែរក្រមថាណែអ្នកឯងកំធ្វើផ្ដេសផ្ដាសយ៉ាងហោចណាស់ក៏ខ្ញុំចាប់អ្នកឯងយកដាក់គុកប្រយ័ត្នដែរហើយខ្ញុំលេងលេងអ្នកឯងមកវិញក៏អ្នកឯងអាចបាត់បង់ការងារធ្វើគេអាចគេអាចថាយើងទន់ដិតគេមិនអោយយើងការងារធ្វើអ្នកដតីស្អប់ក្បើមយើងថាដោយសារហេតុផលអ្វីមួយបានទៅយួននឹងចាប់យើងដាក់គុកជាពិសេសយើងមើលទៅអ្នកដែល ជាប់គុកមកវិញតែងតែមានមនុស្សជាច្រើននៅខាងក្រៅនោះមិនសូវរាប់អានគាត់ទេថាពួកគាត់នឹងមានជាប់នៅចំប៉ែកនៅគំនិតអីមួយអក្រិតឬអាពាក់សម្ដីមិនសមរម្យជាមួយរដ្ឋាភិបាលទៅគេចាប់យើងយកដាក់គុកអានឹងជាចំណុចយួននឹងគេចង់បញ្ជាក់ឲ្យប្រជាប្រដ្ឋខ្មែរនិងខ្មែរនឹង អាចមើលស្រាលគ្នាទៅវិញទៅមកហ្នឹងជាចំណុចទី2ហើយចំណុចទី3ទៀតហ្នឹងគឺធ្វើឲ្យខ្មែរក្រមបាក់ទឹកចិត្តតែម្ដងពេលដែលជីងពីគុកមកហ្នឹងវាសឹងតែអស់កម្លាំងកាយចិត្តទៅរស់ស៊ីហើយមកអំពីជួនពេលខ្លះជាប់10ឆ្នាំជាប់5ឆ្នាំដោយអឺលោកគ្រូអឺថាច់ធឿនលីវនីចរានោះជាប់មួយអង្គ7ឆ្នាំមួយអង្គ10ឆ្នាំព្រះអង្គគិតពិចារណាមើលពេលដែលដែលព្រះអង្គគាត់សុំច្បាប់ទៅធ្វើការងារបើកសាលារៀននៅវត្តសេចាប់ព្រះអង្គដាក់7ឆ្នាំគុក ហើយព្រះអង្គគួរពិចារណា7ឆ្នាំជិញមកវិញព្រះអង្គសឹងតែចាស់ជរាបាត់ហើយហើយមានកម្លាំងទឹកចិត្តឯណាតតស៊ូតតស៊ូជាមួយនឹងជីវិតរស់នៅនឹងទៀតនេះអាហ្នឹងចំណុចមួយហ្នឹងបាក់ទឹកចិត្តហ្នឹងចំណុចហ្នឹងខ្លាំងមែនទែនយើងចង់និយាយឲ្យប្រជាប្រដ្ឋយើងថាពេលដែលកចាត់យើងយកទៅហ្នឹងជាពិសេសយើងមើលមិនឃើញនៅក្នុងគុកនឹងទរណកម្មប៉ុណ្ណាទេថយថយត្បិតតែគេមិនវាយដំយើងមែនប៉ុន្តែអាហារដែលគេឲ្យយើងបរិភោគសប្តាហ៍ហ្នឹងមិនមែនជាអាហារ ពេញលក្ខណៈមានជីវជាតិត្រឹមត្រូវទេគឺថាវាយបហាទម្លាក់នៅអាកំហុសមួយដ៏ធំទៅលើអាអាមនុស្សដែលជាប់គុកហ្នឹងគឺថាជាពិសេសវាយបហាទៅតាមអាផ្លូវអុយអាហារឆាន់ហ្នឹងគឺជាការងារបាត់បង់នៅ អាជីវជាតិចិញ្ចឹមរាងកាយហ្នឹងគឺតាំងអឺទុននឹងសោយតាំងពីជីទិញមកពីក្នុងគុកនឹងរហូតមកដល់បច្ចុប្បន្ននោះវានៅតែទួនសោយរហូតព្រោះមនុស្សយើងកាលណាមិនគ្រប់គ្រាន់នៅជីវជាតិចិញ្ចឹមរាងកាយហ្នឹង អស់ពេលវេលាក្នុងយុវជនហ្នឹងមកដល់កម្រិតដែលចូលជាជាមនុស្សចាស់ជរាទៅมันអាចលើកកម្លាំងខ្លួនឯងមកវិញដើម្បីកសាងជីវិតហ្នឹងរឹងមាំបានទេអាហ្នឹងជាចំណុចទី3ចំណុចសំខាន់មែនទែនដែលយួនគេធ្វើហ្នឹងឲ្យប្រជាជនយើងបាក់ទឹកចិត្តនៅអាចំណុចទាំង3យ៉ាងហ្នឹងគឺធ្ងន់ធ្ងរមែនទែនកណ្ដាលអូខេ អរគុណណាស់អរគុណតាំងចំពោះការលើកឡើងនេះគឺជារឿងមួយគួរឲ្យឲ្យថំហើយនឹងគួរឲ្យមិនគួរឲ្យខ្លាចទេតែគាត់ថាវាគួរតែយល់គួរតែសងជំងឺចិត្តតែកន្លែងហ្នឹងយើងគួរតែទៀមទានាំគ្នាយកច្បាប់អង្គការសហជីវជាតិហ្នឹងមកកន្លែងចំណុចណាមួយដែលយើងអាចទៀមទានៅជំងឺចិត្តដែលបើសិនតែខ្ញុំអត់មានកំហុសអីត្រឹមត្រូវមែនទេទេធន់ធោទេអ្នកឯងត្រូវតែពិចារណាថាខ្ញុំនៅក្នុងគុក5ឆ្នាំឬក៏5 5ខែ ខ្ញុំបាត់បង់អាជីវភាពចិញ្ចឹមគ្រួសារខ្ញុំក្នុងរយៈពេលហ្នឹងអ្នកឯងត្រូវតែគិតគូររឿងហ្នឹងទាំងអស់សោះខ្ញុំជំនឿចិត្តអាហ្នឹងជាចំណុចមួយដែលយើងត្រូវតែเตรียมទេយកសិទ្ធិមនុស្សហ្នឹងទៅเตรียมទេរឿងអស់ទាំងហ្នឹងតែម្ដងអូខេ អរគុណនៅតាំងអរគុណចាស់អរគុណចាស់បានលើកឡើងបែងមិញត្រង់ចំណុចដែលថាយើងចាប់ដើមធ្វើសិទ្ធិមនុស្សដែលប្រជាពលរដ្ឋយើងដែលនៅដីកម្ពុជាក្រោមកំពុងតែចាប់ដើមធ្វើពិធីរំលឹកខួបនៃសិទ្ធិមនុស្សអន្តរជាតិ10 10ធ្នូហ្នឹងតើគុណចាស់ចង់ឲ្យលើកទឹកចិត្តថាគួរតែធ្វើថាយ៉ាងម៉េចឲ្យបានធំដុំជាងហ្នឹងឬក៏កាត់បន្ថយយ៉ាងណាទៅគុណចាស់គួរតែប្រយ័ត្នយ៉ាងម៉េច អឺនិយាយទៅប្រជាបរតលោកអឺលោកចាប់ផ្ដើមធ្វើហ្នឹងយើងមើលឃើញថាចង់និយាយថាហ្នឹងងើបភ្លើងណាងើបភ្លើងងើបភ្លើងនឹងចាប់ផ្ដើមប្រកាត់ឆេះហើយវិហុយផ្សែងណាវិហុយផ្សែងតើលទ្ធផលវិហុយមកយ៉ាងម៉េចថា ដូចខ្ញុំកណាទូលរំលឹកអញ្ចឹងពេលប្រជាបរតយើងធ្វើបង្ហាញលទ្ធផលឲ្យអឺមហាអំណាចពិភពលោកសហរដ្ឋអាមេរិកគាត់ពិនិត្យមើលស្ថានភាពសន្តិសុខនៅលើពិភពលោកទាំងមូលគាត់ធ្វើការវិភាគហើយគាត់ចេញសេចក្តីថ្លែងការណ៍ដាក់ចំណាត់ថ្នាក់នៃប្រទេសវៀតណាមកណាទូលមិញហ្នឹងថា គេកំណត់ designation របស់ប្រទេសវៀតណាមនៅក្នុងលំដាប់ប្រទេសមួយដែលកំពុងទទួលនៅការឃ្លាំមើលយ៉ាងពិសេសឃ្លាំមើលយ៉ាងពិសេសយ៉ាងម៉េចគេចំណាយមនុស្សច្រើនដើម្បីតាមដានមើលនោះហើយលទ្ធផលដែលយើងចូលរួមធ្វើនឹងយើងបានអញ្ចឹងគុណមមឈានចូលមកតំណមកតំណហើយបើយើងនិយាយពីរឿងតម្លៃពីរឿងតម្លៃប្រទេសវៀតណាម ដែលទទួលការអួតក្តែងក្តែង កំពុងតែបានទទួលសម្លេងឆ្នោតមកប្រកាសអួតនៅក្នុងប្រទេសរបស់ខ្លួនថាខ្លួនបានទទួលអាសនៈមួយ ជាសមាជិករបស់ Human Rights Council នៅក្នុងឆ្នាំអាណត្តិ2023 2025ហ្នឹងចាប់ផ្ដើមពីឆ្នាំក្រោយទៅហ្នឹងពីខែពីខែក្រោយទៅហ្នឹង គឺថាគេចូលពេញបន្ទុកហើយ 2ឆ្នាំក្នុងជាសមាជិកហ្នឹងគេកត់ទយោគេសម្បាប់ណាប៉ុន្តែស្រាប់តែខែ12ហ្នឹងធ្លាក់កោតធ្លាក់កោតហ្នឹងធ្លាក់កម្រិតធ្លាក់នៅទីតាំងស្ថានភាព designation គេកំណត់ទីតាំងហ្នឹងគេដាក់ឲ្យតែឯងអង្គុយកន្លែងហ្នឹងគេកំណត់ឲ្យគេកំណត់ឲ្យសហរដ្ឋអាមេរិកគាត់ចំណាយលុយច្រើនដើម្បី ធ្វើការកំណត់ប្រទេសណាមួយប្រទេសណាមួយនៅក្នុងស្ថានភាពយ៉ាងម៉េចនៅទីតាំងណាគាត់ចង់ប្រាប់ឲ្យមិត្តភ័ក្តិរបស់គាត់នៅលើពិភពលោកទាំងអស់ហ្នឹងឲ្យមើលអញ្ចឹងណាគុណនេះគឺជាកំណត់ត្រាការទូតប្រាប់ឲ្យប្រទេសទាំងអស់ដែលជាមិត្តភ័ក្តិសហរដ្ឋអាមេរិកអ្នកចងសម្ព័ន្ធភាពអ្នកដែលកំពុងតែរួមសាមគ្គីគ្នាមួយសហរដ្ឋអាមេរិកហ្នឹងអ្នកឯងមើលទៅហោះក្រុមប្រទេសដែល មានការព្រួយបារម្ភជាពិសេសគេហៅថា particular concern particular concern ហ្នឹងគឺជាប្រទេសដែលគេ កំពុងតែព្រួយបារម្ភមានមកដណ្ដប់ប្រទេសក្នុងនោះមានចិនមានគុយបាអេរីត្រាអ៊ីរ៉ង់នីការ៉ាហ្គាកូរ៉េខាងជើងប៉ាគីស្ថានរុស្ស៊ីសាអូឌីអារ៉ាប៊ីតាគីគីស្ថានហើយនិងឃើបមេនីស្ថានមកដណ្ដប់ប្រទេសទៀតស្ថិតនៅក្នុងប្រទេស ដែលកំពុងមានការព្រួយបារម្ភជាពិសេសអានោះវាធ្ងន់ជាងក្រមប្រទេស4ខាងមុខដែលខ្ញុំកណាលើកឡើងប្រទេសវៀតណាមហ្នឹងពេលវៀតណាមវាវាចូលទៅក្នុង special watch list ហើយតាមមួយកម្រិតទៀតវាចូលទៅក្នុងការព្រួយបារម្ភជាពិសេសវាដូចចិនដូចរុស្ស៊ីហើយក្នុងនោះគាត់នៅប្រទេសដែលព្រួយបារម្ភជាពិសេសកន្លែង ដែលគេចាប់អារម្មណ៍ឲ្យតែចូលទៅដល់ព្រួយបារម្ភជាពិសេសគាត់ណាគេដក ដករោងចក្រគេចេញពីប្រទេសនឹងហើយក្រុមអ្នកដែលរកស៊ីសម្រាប់នាំតំណែងមកលក់ នៅបរទេសមកលក់នៅបរទេស គឺខ្ញុំកណាចង់និយាយថាលក់ទៅតាមរយៈ WTO ណែអ្នកណាទៅរកស៊ីនៅប្រទេសនោះត្រូវតែអនុវត្តទៅតាម ការទៀមទារបស់ WTO ការទៀមទារបស់ ILO ទាំងអស់ការទៀមទារបស់ ILO លក្ខ កុំលេងលក្ខខណ្ឌនៃការទៀមទារបស់ ILO គឺថាត្រូវគ្រប់ម៉ោងត្រូវបង់ថ្លៃពិសេសទៅដល់ម៉ោងថែមហើយម៉ោង holiday អីនឹងជាដើមឲ្យកំណត់ទៅតាមការទៀមទារបស់ WTO ហើយនឹង ILO ហើយបើចូលទៅដល់កម្រិតហ្នឹងគឺក្រុមហ៊ុននឹងមានការលំបាកទទួលការ ការឡើងគេហៅកំងនៅសម្ភារៈហ្នឹងពីបរទេសទទួលទិញទទួលទិញពីបរទេសគេមានការរារាយគេបញ្ចុះតម្លៃគេគេរំខានសពគ្រប់បែបយ៉ាងម្លោះហើយរោងចក្រទាំងអស់ហ្នឹងចាប់ដើមថយថយសឹមសឹមសឹមសឹមមកគេទៅហោប្រទេសណាដែលសិទ្ធិសេរីភាពពេញលេញឧទាហរណ៍ឃើញឃើញអញ្ចឹងគាត់នៅប្រទេសកម្ពុជាគឺថាមានមិនទាន់ចូលនៅក្នុងអាកម្រិតហ្នឹងណាគាត់ឃើញទេ អត់មាននៅក្នុងលេងកម្រិតទម្ងន់ដែលគេដាក់ទេមកពីយើងមានការអោនលំទោនយើងយើងយើងកែប្រែត្រឹមត្រូវ យើងកែប្រែយើងដោះស្រាយទៅតាមលក្ខណៈច្បាប់សំរុំតាមត្រូវអានេះជិះជាន់ទៅលើប្រជាសាស្ត្រដតីទៅលើជនជាតិដើមឆ្លៀនពៀនគេហើយរំលោភបំពានទៅលើសិទ្ធិសេរីភាពរបស់ជនជាតិដើមដែលដែលរស់នៅក្នុងទីនោះនោះអញ្ចឹង ព្រោះហេតុនោះហើយឱកាសដែលប្រជាពលរដ្ឋយើងត្រូវធ្វើការពង្រឹងផ្សព្វផ្សាយសារភាពយើងចាប់ដើមនៅឯទី1នៅក្នុងទីនោះអឺឥឡូវអ្វីដែលជាការរៀបចំរបស់អង្គការសហប្រជាជាតិមានទិវា8មីនាសម្រាប់ទិវាសិទ្ធិនារីអន្តរជាតិ ហើយទិវាសិទ្ធិជនជាតិដើមថ្ងៃថ្ងៃ13ខែខែ9រាល់ឆ្នាំយើងត្រូវយើងត្រូវប្រារព្ធពិធីហើយនឹងថ្ងៃ10ខែធ្នូរាល់ឆ្នាំយើងគួរគប្បីប្រារព្ធពិធីហ្នឹងឲ្យបានយ៉ាងហោចនោះក៏មាន3កម្មវិធីដែរប្រចាំថ្ងៃអើប្រចាំឆ្នាំ នឹងសម្រាប់ប្រជាប្រដ្ឋយើងហើយគួរកប់3ធ្វើឲ្យបានច្រើនកន្លែងគួរកប់3ធ្វើបានច្រើនកន្លែងបើខ្ញុំកណាចិត្តជាមួយកណាគួរកប់3ធ្វើនៅក្នុងវត្តព្រោះកន្លែងវត្តគឺជាកន្លែងមួយគួរកប់3ធ្វើខ្លាំងណាស់យើងគួរតែធ្វើគ្រប់វត្តមកទេណាកណាគួរតែធ្វើគ្រប់វត្តមកហ្នឹងគួរតែធ្វើទេថាយើងធ្វើគ្រប់វត្តវា វាពិបាកចាត់ចែងវត្តខ្លះពិបាករកគ្នាគ្នាព្រោះនៅក្នុងនៅក្នុងឃុំនៅក្នុងស្រុកអីបើយើងធ្វើមួយស្រុកមួយមួយស្រុកមួយអីហ្នឹងសំរុំជាទីបំផុតណានេះឥឡូវយើងមើលឃើញ ទូទាំងកម្ពុជាក្រមបរិបធ្វើដូចដូចគុណឃើញនេះយើងខាយអីអីមកពីខេត្តផ្សេងមកពីខេត្តឃ្លាំងខេត្តអីឬមួយពេលធ្វើបរិបធ្វើពិធីអីនោះមកពី ខេត្តដតីមកចូលរួមធ្វើនៅព្រះរាពាំងយើងពួកគាត់បីធ្វើបានច្រើនកន្លែងធ្វើបានច្រើនកន្លែងហើយអឺមួយវិញទៀតខ្ញុំកណាឃើញការរំលោភបំពានថ្មីថ្មីនេះការដកលិខិតឆ្លងដែនរបស់យើងខាយដែលធ្វើដំណើរពីប្រជាណាចក្រកម្ពុជាចូលមកទឹកដីកំណត់របស់ខ្លួនវិញហ្នឹងទៅដកឆ្លងដកលិខិតឆ្លងដែនអីហ្នឹង យើងនឹងមានរបាយការណ៍ព្រោះយើងខាយបានថតអស់ហើយគ្រប់គ្រប់សកម្មភាពដែលធ្វើដំណើរគេការពារខ្លួនគេអានឹងខ្ញុំកណាសូមអបអរសាទរមួយវិញទៀតជាបរដ្ឋយើងដោយលោកខាច់ញឹកគាត់បានធ្វើបាតកម្មជារបៀបបង្ហាញនៅមតិការទុកមិនសុខចិត្តរបស់ខ្លួន ថាការរំលោភបំពានរបស់អាជ្ញាធរដែនដីទៅលើទឹកដីរបស់ឲ្យជាដូនចតារបស់គាត់គេដំណើរជាមរតករបស់ ញាតសាលហិតរបស់គាត់នឹងត្រូវបានគេមលោបព្រានព្រានហើយគាត់សុំអោយមានភាពយុត្តិធម៌ដើម្បីផ្ដល់នៅសិទ្ធិសេរីភាពបុគ្គលនៅទឹកដីនឹងមកអោយពួកគាត់វិញនោះយើងពួកគាត់បីលើកឡើងហើយច្រើនករណីដតីទៀតដែលដែលមានច្រើនប៉ុន្តែបងប្អូនយើងមិនហ៊ាននិយាយអញ្ចឹងពីមួយថ្ងៃទៅមួយថ្ងៃយើងចាប់ផ្ដើមប្រមូលហើយ collect collect ឲ្យអស់រឿងទាំងឡាយបាទ ណាដែលយើងថាគេជិះជាន់ច្រើនណាស់ណាណាហើយឥឡូវដូចការធ្វើទុកបុកម្នេញនៅប្រសង់នៅវត្តភ្នំសេកការរឹតត្បិតសាលាឆោតទៀនមិនមិនព្រមអនុញ្ញាតឲ្យនៅសាលាឆោតទៀននឹងដំណើរការប្រព្រឹត្តទៅទៅតាមសេចក្តីប្រកាសរបស់អង្គការសហជីវជាតិស្តីអំពីសិទ្ធិជនជាតិដើមពង្រីកពង្រឹងវប្បធម៌របស់គេ ទៅសម្រួលនៅ ឲ្យទឹកដីនៅសំណង់ដែលគេសាងសង់ហើយនឹងឲ្យប្រជាប្រដ្ឋទីនោះអាចប្រព្រឹត្តទៅដោយសេរីមានមានសិទ្ធិស្របច្បាប់ជិញការលើកទឹកចិត្តនឹងបានសំថាជារដ្ឋមួយដែលអង្គុយនៅអាសនៈសិទ្ធិមនុស្សនៅអង្គការសហជីវជាតិបើពំនោះទេរដ្ឋវៀតណាមមិនសមទេមិនសមទេហើយយើងនៅតែបន្ត ធ្លាប់មើលបន្តរិះគន់តតរដ្ឋវៀតណាមនឹងយល់ព្រមប្រកាសទទួលស្គាល់ជាផ្លូវការថាខ្មែរក្រមគឺជាជនជាតិដើមនៅលើទឹកដីនៃដូតារបស់លោកនៃកងណាដែនដីកម្ពុជាក្រមនឹងនៅក្នុងប្រទេសវៀតណាមឲ្យទទួលស្គាល់ខ្មែរក្រមជាជនជាតិដើមស្របច្បាប់បានយើងយល់ព្រមឈប់បើពំនោះទេយើងមិនឈប់ទេយើងតល់តវ៉ាតល់តបានសិទ្ធនឹងបានបានបើមិន ឱកាសនេះគឺជាឱកាសដែលត្រូវធ្វើដំណើរនាំគ្នា ធ្វើដំណើរឲ្យត្រសងទៅជាមួយគ្នាកម្លាំងហ្នឹងឯខ្ញុំកណាត្រេកអរណាដោយឃើញយោបល់អ្នកចូលមើលនឹង គឺថាគាត់ចេះតែអំពាវនាវខ្មែរលើខ្មែរកណ្ដាលខ្មែរក្រមឲ្យរួបរวมគ្នា សម្ដីនឹងសូមឲ្យមានទាំងអស់គ្នា សូមឲ្យកើតឡើងទាំងអស់គ្នាទាំងប្រជាពលរដ្ឋទាំងពិតប្រកបកុំឲ្យមាន តែមួយតែពីរចូល មកខមមិននៅក្នុង page ហ្នឹងទេឲ្យកើតឡើងព្រមព្រមគ្នាទាំងអស់ជាពលរដ្ឋគុណខ្មែរយើងបើប្រមូលទាំងកម្មជាក្រមទាំងកដាលទាំងលើមកនឹងច្រើនលានគុណ70 80លានមិនតិចទេណាបានទេច្រើនណាស់ទេបាទ70 80លានណាណាច្រើនណាស់ជាពលរដ្ឋខ្មែរច្រើនណាស់ ប៉ុន្តែវាបាត់បង់ត្រូវគេបំផ្លិចបំផ្លាញគេបញ្ចូលយើង ទៅខាងនេះគេបំបត្តិពូជសាសន៍របស់យើងអស់មិនអោយយើងនៅសេះសល់អីតទៅទៀតវាវាបាត់បង់អាការបាត់បង់នឹងហើយដែលដែលធ្វើឲ្យយើងទន់ខ្សោយហើយហើយអណាស់ណាអណាស់ពីការការលើកឡើងរបស់បងប្អូនយើងអញ្ចឹងបងប្អូនយើងគាត់លើកឡើងពីការពង្រួមពង្រួមគ្នានឹងហើយសូមអរគុណនៅការខមមិនទាំងហ្នឹង ហើយសូមឲ្យទឹកចិត្តរបស់ប្រជាពលរដ្ឋឲ្យបានឲ្យបានទស្សនាបានដឹងបានឮនៅព័ត៌មានទាំងអស់ហ្នឹងគឺថាគ្រប់គ្រងទៅដល់បងប្អូនយើងនៅកម្ពុជាក្រមហើយជួយឧបត្ថម្ភពួកគាត់មិនចាំបាច់តាមរយៈណាទេរកតំណែងតំណងទៅអឺបដិជប្រគុណសម្រិនថាច់គឿងយើងខាយលោកថាច់ញឹកអត់ដតីទៀតតូបង្ជឿងអីអីនឹងជួយទៅជួយទៅ ហើយព្រះអង្គចន្ទរានៅវត្តជំនុំសេកលោកឃីមឃីមនៅសាលាឆោតទៀនលោកស្រីសុំចង្វាងឆោតទៀនកន្លែងដទៃទៀតជួយឧបត្ថម្ភគ្នាទៅតាមមតិយោបាយរៀងរៀងខ្លួនទៅតាមលទ្ធភាព ទៅតាមសមត្ថភាពរៀងរៀងខ្លួន បងប្អូនយើងជួយគ្នារបៀបនេះគឺជា ការមិនប្រងើយកន្តើយនៅសពទុករបស់បងប្អូនយើងណាណាគណៈសូមធ្វើការចាប់អារម្មណ៍ពិសេសក្នុងចំណុចហ្នឹងហើយហ្នឹងគឺថាដំណើរទៅរកភាពភ្លឺស្វាងទៅរកអនាគតមួយដ៏រុងរឿងរបស់ប្រជាសាស្ត្រយើងណាចំណាទៀតអូខេឡើងគុណចាស់ដូចជាយប់បន្តិចហើយលងិតបន្តិចហើយអញ្ចឹងខ្ញុំកណាមិនបន្តទៅទៀតហើយសូមអាន comment បន្តិចសិនដើម្បីបន្តនៅកម្មវិធីរបស់យើង បើមាន comment ណាដែលអាចឆ្លើយបានយើងឆ្លើយបើថាឆ្លើយមិនបានយើងអាចបញ្ចប់កម្មវិធីយើងតែម្ដងឥឡូវយើងសូមមើលពីលើមកសិនអ្នកណា ដែលបាន អានចូល comment ខ្លះជួយមើលទាំងអស់គ្នា គ្រូស្នេហ៍មកពីខេត្តប្រតពាំងថាក្រាបថ្វាយបង្គំនមស្ការ ពីទឹកដីសៀមរាប នៅសុនជ្រាបសួរអូគាត់នៅសៀមរាបហើយជំរាបសួរបងប្អូន ខ្មែរក្រម ព្រះអង្គសំរិនបានប្រាប់ថាការដោះលែងលោកវ៉ាងវ៉ាងដាបហើយលោកអសរគឺជាច្បាប់ថាខ្ញុំខ្ញុំកណ្ណាសូមក្រាបថ្វាយបង្គំអឺថ្វាយបង្គំបើបដិជ្ជគុណគ្រប់ព្រះអង្គអឺអសរគឺជាច្បាប់ថាបើ ប្រសង់ចូលរួមធ្វើនយោបាយជាតិនយោបាយជាតិប្រកាសជារីកចម្រើនលឿនណាស់ប្រគុណម្ចាស់ អ្នកមានសិលសមាធិបញ្ញាអអឺធ្វើនយោបាយទៀតសង្ឃមិនអីទេហ្នឹងមួយទៀតកានគរនគរគោកឃ្លោករួមគ្នាបងប្អូន ខ្មែរលើ ខ្មែរកណ្ដាលខ្មែរក្រោមអឺអត់មានសំណួរទេនេះអឺអត់មានទេអត់មានទេនេះ មួយទៀតលោកអាសេសលោកហេងរតនានេះលោកហេងរតនាគាត់បានថាខ្មែរកណ្ដាលខ្មែរក្រមគឺជាខ្មែរតែមួយ ចេះរួមសាមគ្គីគ្នា ដើម្បីយកឈ្នះលើ លើសត្រូវរបស់យើង ទាំងអស់គ្នា ត្រូវតែនាំគ្នាក្រោកឈររួច បន្តធ្វើដំណើរតទៅមុខទៀតដើម្បីជាតិនិងសាសនារបស់យើងត កូនតចៅគ្រប់ចចន់ក្រោយតទៅទៀតហើយមួយទៀតអស់ហើយទាំងអីមានអីតាអត់គុណចាស់កណាបិទលេងឡើយមានអីចង់និយាយបាទដូចដូច comment របស់ញាតិញោមទស្សនិកជនហ្នឹងដូចជាអស់ហើយមានប៉ុណ្ណឹងអស់ហើយហើយណាណាក្នុងណា សម្ដែងនៅការចាប់អារម្មណ៍ត្រង់ពាក្យសម្ដីរបស់ពួកគាត់នឹងបង្ហាញអំពីការអឺបកោកខៅហ្នឹងណាកោកខៅគ្នាណាគាត់ចូលរួមនោះគាត់បកោកខៅណាគឺសម្លេងសម្លេងចាក់ផ្ដើមចេញអញ្ចឹងអានោះគេហៅថារងើកភ្លើងឬហៅថាជាធ្នួនជាធ្នួននៃនៃនៃការកម្រើកឡើង ស្ដីអំពីបញ្ហាប្រទេសជាតិហើយធ្នួនវាចាប់ផ្ដើមអញ្ចឹងចាប់ផ្ដើមពីតូចតូចតូចតូចទៅអញ្ចឹងណាយើងហៅថាធ្នួនជាប្រឆេះទៅណាណាអូខេអរគុណទៀតតើមានថែមទេខ្ញុំគាត់ថែមតិចថាការងារ comment នៅក្នុង live stream ឬក៏ Facebook ឬក៏ជាយោបល់ហ្នឹងវាដូចជា សម័យដើមអញ្ចឹងក្រោយពីយើងមិនតាន់មាន Facebook នៅតាមវត្តតារាមហ្នឹងយើងប្រើគួងប្រើប្រើ អឺគួងប្រើអាស្គរជាដើមហ្នឹងដើម្បី មាន កម្មវិធីឬមានការអីយើងទូងហៅ គ្នា យើងទូងហៅ គ្នាយើងដាស់សតិឲ្យគ្នាយើងនាំគ្នាមកជួយគ្នាធ្វើសកម្មភាពរួមគ្នាហ្នឹងគឺអាស្រ័យនៅអាសញ្ញាទាំងអស់ហ្នឹងក៏ដូចជាការអឺមើលឃើញ សញ្ញាអ្វីមួយហ្នឹងក៏ទៅតាមអាទម្លាប់របស់យើងហ្នឹងគឺមានការដាស់គ្នាទៅតាមវិធីសាស្ត្រហ្នឹងក៏ប៉ុន្តែអាសម័យថ្មី នេះវាដាស់គ្នាទៅតាមវិធីសាស្ត្រថ្មី comment ឬក៏និយាយទៅតាមការ live stream អី Facebook អីច្រើនណាហ្នឹងជាការងារហ្នឹងឯកណាអាហ្នឹងជួយ share គ្នាច្រើនជាការងារតំណាក់ទំនួលគ្នាហើយហើយអញ្ចឹងកណាយើងមានមើលទៅតាមដានអស់ទាំងហ្នឹងព័ត៌មានក៏ដូចជាការចំណេះដឹងឬក៏ អឺវិធីសាស្ត្រទូទៅជាច្រើនទៀតដែលនៅក្នុងការងារខមមិនហ្នឹងវានាំឲ្យយើងនឹងកើតបញ្ញាកើតសតិអារម្មណ៍អឺភ្លឺស្វាងរឹងមាំក្នុងការងារធ្វើដំណើរតទៅមុខទៀតជាពិសេសអឺនៅវិធីសាស្ត្រជាច្រើនដែលយើងនៅស្រពេចស្រពិលហ្នឹងវាបានមកអាស្រ័យទៅលើការ comment នឹងដែរវាមិនមែនតែយើងចេះទាំងអស់ទេអញ្ចឹងការងារ comment នឹងវាមានអយបល់វាមានវិធីសាស្ត្រ វាមានដំណើរការរបស់វាទៅតាមមនុស្សម្នាក់ម្នាក់ដែលចំណេះដឹងរបស់គាត់នឹងយល់ដឹងយ៉ាងណាវិធីរបស់គាត់នឹងប្រាប់យើងឲ្យធ្វើយ៉ាងណាអានឹងជាចំណុចដែលយើងអាចទទួល ផលបានទៅតាមកម្រិតដែលយើងមើលឃើញទៅតាមសម័យទំនើបថ្មីនេះកណាអូខេអរគុណណាតាំងហើយនឹងអរគុណគាត់ចាស់នៅនៅទីនោះយប់ទីនៅខាងអាដាលេតអញ្ចឹងក៏សូមអឺអបផ្សព្វផ្សាយបន្តិចប៉ុណ្ណឹងសិនហើយយើងមិនបន្តទេថ្ងៃស្អែក អត់មានភ្លើងងឹតជឹងអូកន្លែងបើកភ្លើងឃើញមានអំពូលមួយប្រចាំងពីឆ្ងាយអឺស្មារអូកន្លែងបើកភ្លើងឃើញដល់ម៉ោងហើយអាហ្នឹងអាហ្នឹងអាហ្នឹងផ្ទះគេអញ្ចឹងហើយដូចផ្ទះយើងទេទៀតណាទេយ៉ាងណាក៏អរគុណមានកន្លែងមានមជ្ឈបាយផ្សព្វផ្សាយបានរឿងសំខាន់ឲ្យតែលឺសូរសំឡេងហើយស្ទង់ស្ទង់អញ្ចឹងក៏បានដែរគុណចាស់មិនអីទេសំខាន់លើសំឡេងថាតាជាយើងយើងបានសំឡេង ហៅថាផ្សព្វផ្សាយពីពីអូស្ត្រាលីខាងត្បូងទៅហើយពីថ្ងៃនេះតទៅទោះបី ខ្ញុំអង្គណាទៅដល់ណាក៏មធ្យោបាយនឹងមាន មានហូរហែមានតាមដៃណាមានតាមដៃអឺធ្វើការជាមួយព្រះអង្គគ្រូអឺមិនថាពេលណាទេបើសិនតែខ្ញុំកណាជួបប្រទេសនៅនៅអ្វីដែលសំខាន់ ពាក់ព័ន្ធទៅដល់ទេសជាតិរបស់យើង ខ្ញុំកណានឹងតាក់ទងទៅព្រះអង្គគ្រូដើម្បីធ្វើការ live stream ព្រោះ channel នេះសំខាន់ពិសេសជា channel មួយដែលជួយបង្ហាញស្ដីអំពីវិជ្ជាអញ្ចឹងណាកូនបង្ហាញពីការយល់ដឹងបែបទំនើបហើយខ្ញុំកណាទូលប្រកេនមៀបជូនបងប្អូនយើងជាញឹកញាប់អ្វីដែលបានដឹងមានបទពិសោធន៍របស់ខ្លួននឹងមិនចង់ស្លាប់ទៅយកទៅតាមទេ ចង់ចែកលេខឲ្យបានដឹងព្រោះខ្ញុំណាបងខាតទ្រព្យសម្បត្តិពេលវេលាច្រើនណាស់អឺដើម្បីទទួលបាននៅចំណេះដឹងផ្នែកសង្គមមួយបែបនេះហើយអញ្ចឹងស្លាប់ទៅអត់ចង់យកទៅតាមទេនិយាយស្មោះត្រង់ចង់ទុកបន្សល់ជាគេមកដាក់ទៅជូនយុវជនរបស់យើងព្រោះខ្ញុំកណាវែងផ្លូវរឿងអញ្ចឹងក្នុងការតស៊ូជាមួយនឹងរដ្ឋអំណាចមួយ យៈពេល40ឆ្នាំពីអាយុ20មកទល់ឥឡូវក្នុងការចេញទៅស្វែងរកនៅផ្លូវមួយ ដើម្បីតស៊ូឲ្យស្របទៅតាមច្បាប់របស់អន្តរជាតិហើយពេលនេះយើងរកឃើញហើយឱកាសដែលប្រជាពលរដ្ឋយើងធ្វើទៅត្រូវមកមិនឃើញទេធ្វើត្រូវមកពេលដែលគាត់យល់ច្បាស់ត្រឹមត្រូវហើយគឺថាគាត់ធ្វើត្រូវបណ្ដោយ ធ្វើត្រូវឥឡូវយើងមុខមាត់ដូចគេទៅឯងយើងត្រូវបានគេគេស្ដាប់ឮហើយគេយករឿងរបស់យើងនឹងទៅទៅធ្វើគុណសហរដ្ឋអាមេរិកចុះមកចុះឡើងចុះឡើងជាមួយយុវជនយើងដើម្បីប្រមូលទិន្នន័យនឹងដើម្បីកំណត់នៅទីតាំងមួយដាក់រដ្ឋវៀតណាមជាជាប្រទេសមួយដែលខ្លាប់មើលពិសេសនឹងមិនរឿងលេងឆើយទេណារដ្ឋវៀតណាមចំណាយលុយច្រើនណាស់ដើម្បី lobby ដើម្បីទិញគេ ដើម្បីបំបត្តិនៅអាដានដានគេហៅថា ដានស្មោកគ្រោករបស់ខ្លួនហ្នឹងជាយាមលាក់ប៉ុន្តែអត់ចិត្តណាលាក់អត់ចិត្តដោយសារតែកម្លាំងរបស់ប្រជាប្រដ្ឋយើងនឹងច្បាស់លាស់បង្ហាញឲ្យយើងរួបឯគ្នាទាំងក្រៅទាំងក្នុងគុណឃើញទេលទ្ធផលនេះមិនមែនលទ្ធផលតូចតាចទេណាគុណលទ្ធផលនេះម៉ាស់ហើយសមិទ្ធផលនេះហើយដែល ដែលខ្ញុំកណាបានបានបានទទួលស្គាល់ថាគុណសម្បត្តិរបស់ប្រជាពលរដ្ឋយើងធំមែនទេយុវជនរបស់យើងបានពនិកម្មប្រសង់របស់យើងបានបដូរផ្ដាច់ថាពេលនេះយើងបដូរផ្ដាច់ដើម្បីសិទ្ធិសេរីភាពហើយហើយបងប្អូនធ្វើត្រូវហើយធ្វើត្រូវហើយទៅអនុវត្តការងារនឹងអុយឲ្យកាន់តែរីកចម្រើនតទៅទៀតនេះគឺជាដំណើរត្រូវហើយហើយសុភមង្គលនឹងស្វាងក្នុងខែខាងមុខនេះឯងណាណាទៀត អរគុណយ៉ាងចុងក្រោយក៏សូមអរគុណដល់ប្រជាពលរដ្ឋយើងដែលថ្ងៃនេះបានធ្វើពិធីនឹងក៏ខ្ញុំកណាមាន មានការរំភើបមែនទែនពេលឃើញពេលគាត់មានប្រសាសន៍គាត់បញ្ចេញយោបល់នៅក្នុងវីដេអូនឹងមានឃ្លីបច្រើនណាស់ដែលនិយាយពីការបញ្ចេញយោបល់ហើយគាត់បង្ហាញអំពីអឺសេចក្តីទុក្ខសោករបស់គាត់ នឹងច្រើនណាស់ប៉ុន្តែដោយសារតែគ្មានពេលដើម្បីចាក់ទៀតទេហើយដោយសារតែ មានយោបល់ច្រើន ដែលពាក់ព័ន្ធទៅក្នុងសិទ្ធិសេរីភាពរបស់គាត់ហ្នឹងគាត់បញ្ចេញសារយោបល់ច្រើនណាស់អឺខ្ញុំកណាមិនចាក់ទេឲ្យញាតិញោមចូលមើលទៅអឺក្នុងវីដេអូរបស់គាត់ឡើយខ្ញុំសូមចាក់ឡើងនេះបន្តិចឡើងគាត់បញ្ចេញយោបល់នេះដែលលោកថានេះដូចជាការអបអរសាទរដល់ឪពុកម្ដាយយើងជាផ្នែកដឹកនាំគាត់ បានហៅថាពុះពៀគ្រប់ឧបសគ្គដើម្បីដណ្ដើមនៅសម្រាប់ឆ្នោតបានអង្គុយនៅក្នុងអង្គការសិទ្ធិមនុស្សនៅអន្តរជាតិមិនមែនជាការងារដូចជាការយើងស្មានទេអញ្ចឹងខ្ញុំធ្វើនេះគឺខ្ញុំក្នុងនាមខ្ញុំជាពលរដ្ឋវៀតណាមដើមកំណត់ខ្មែរក្រមចូលរួមអបអរសាទរនេះទី1ទី2ខ្ញុំក៏លើកនៅអង្គ UN គឺក្រុមអង្គការសន្តិភាពក្នុង នោះមាន190 15ប្រទេសមានវៀតណាមនឹងផងដែរអញ្ចឹងយើងត្រូវទៅលើកទទួលអំណាចសាតដែលគាត់អនុញ្ញាតឲ្យរដ្ឋាភិបាលវៀតណាមយើងបានកៅអីមួយអំពីនៅកន្លែងនោះនិយាយហើយនិយាយទៀតបាទទី1ទី2យើងទាំងរដ្ឋទាំងប្រជាបរតត្រូវសម្ដែងនៅការស្និទ្ធស្នាលរវាងយើងនិងសហរដ្ឋអាមេរិកពីព្រោះយើងកំពុងតែរងជាមួយគេយើងកំពុងតែ គុំគេគ្រប់សពដល់យ៉ាងអញ្ចឹងគេលើកគេទៅយកទៅដល់ហ្នឹងចាបាទហ្នឹងហើយហើយទី2អាធម្មសាសនាយើងមិនហាត់និយាយទេណាអាធម្មសាសនាយើងមិនហាត់និយាយតែកន្លែងនេះមិនមែនផ្លែកទេយើងឆ្លាប់ឃើញទេដល់រឿងតង់ជាតិតង់ជាតិឃើញខ្ញុំលើកឡើងតំណាងឲ្យខ្មែរពីប្រុសខ្មែរក្រមយើងនៅក្នុងអត្តសញ្ញាណប័ណ្ណឥឡូវវាអត់មានទាំងយើងតបខ្មែរទៀតខ្ញុំទៅប៉ែតគេសួរខ្ញុំយ៉ាងតបខ្មែរយ៉ាងតបកិនខ្ញុំតែមកភ័យខ្ញុំហៅថាមិនសួរខ្ញុំជុំគេថា ម៉ែងដឹងអីខ្ញុំតាហៅថាទីហៅទីមហាងវឹកខ្ញុំទៅហាងវឹកយ៉ាងម៉ាក់របៀបលៀងឲ្យទូទាំងទួយណាខ្ញុំបត់គាត់ខាងចេញបាទជិញហើយខ្ញុំថានេះហើយខ្ញុំសោកស្ដាយដែលរដ្ឋាភិបាលមិនបានដាក់សញ្ជាតិខ្មែរនៅកន្លែងនេះអញ្ចឹងថ្ងៃនេះខ្ញុំនឹងលើកតង់នេះឡើងដើម្បីតំណាងឲ្យខ្មែរក្រមអាវនេះក៏តំណាងឲ្យខ្មែរក្រមកន្លែងដែល3ប៉4 5ប៉នេះគឺនេះជាភេទទី21ខេត្តនៃកម្ពុជាក្រមយើង ដែលបារាំងកាត់បកលអយរដ្ឋាភិបាលវៀតណាមគ្រប់គ្រង74ឆ្នាំឆ្នាំនឹងបាទយល់ហើយក៏តំណាងអយក្នុង21ខេត្តនឹងត្រូវតែគោរពនៅសិទ្ធិមនុស្សទាំងអស់គ្នា យើងនោះតំណាងអីធំលើច្បាប់ហើយសិទ្ធិនេះគឺសិទ្ធិជាតិសិទ្ធិអន្តរជាតិវាតំណាងអីខុសតែយើងរកឲ្យត្រូវសិទ្ធិទៅគឺវាត្រូវនឹងច្បាប់ហើយនឹងអានេះអាគំនិតមានតែប៉ុណ្ណឹងនេះទី1ទី2ទី3អក្សរដាក់នេះគឺហៅថាខ្មែរក្រម បានន័យថាពួកខ្ញុំអបអសាទរអាពាវាសិទ្ធិមនុស្សអន្តរជាតិតែប៉ណ្ណឹងមកនៅអត្តន័យទីទៅបានតែប៉ណ្ណឹងដូចខ្ញុំនិយាយពីដើមចឹងបាទអើខ្ញុំមិនតតែប៉ណ្ណឹងអត់ខ្ញុំនៅចង់និយាយប៉ណ្ណឹងគេដល់ការជឿខ្ញុំមានប្រាប់ទៅថាបងប្អូនលោកបានជួប4សតោកតែដល់ថាអស់2សតោក8អង្គខ្ញុំអាចជុំទៅ បាទពីសបោប៉ុន្តែលោកមកលើមកអង្គលក្ខដល់9អង្គតែតោះមួយហើយអាខ្ញុំសូមចូលកន្លែងលេងចូលតែប៉ុន្តែលោកឡើងដល់9អត់លឺសំឡេងទេគុណអើអរគុណច្រើនណាស់ចំពោះប្រិយមិត្តដែលបានចូលទស្សនាហើយបើចង់ដឹងព័ត៌មានបន្ថែមសូមមេត្តាចូលមើលក្នុងវីដេអូនេះទៅ យើងនឹងបានឃើញវីដេអូវីដេអូពិស្ដារដែលយើងផ្សាយពីព្រឹកវិញអរគុណច្រើនអរគុណចាស់ហើយសូមជូនពរហើយស្អែកស្អែកយើងនឹងមានកម្មវិធីពិសោផ្សាយបន្តបន្តទៀតដែលស្ដីអំពីសិទ្ធិជនសិទ្ធិមនុស្សអន្តរជាតិយើងនៅ មានបន្តទៅទៀតណានៅខាងវត្តខាងបានតាក់ទងជាមួយលោកយិនបូណាតហើយថាយិនបូណាតគាត់អត់ឡើងថ្លែងការទេនៅក្នុងថ្លែងការស្អែកហ្នឹងមានតែនារាហើយនឹងលោកថាចិនតោ ហើយនឹងវាគ្មិនមួយចំនួនដែលគាត់អញ្ជើញប្រហែលជាមានអញ្ជើញលោកលោកជាយូហានលោកតមិញហៀងលោកកណាងរះនៅ Victoria ហ្នឹងណាហើយនឹងមុនប្រដេចគុណសន្តិជាប្រហែលជាមានបងប្អូនយើងមួយចំនួនតដល់ like លោកយ៉ាញ់ប៊ូណាតគាត់អត់មានការងារអីទេគាត់នឹង live ផ្ទាល់ជាមួយដៃគុណដៃគុណតាក់ទងជាមួយប៊ូណាតដើម្បីផ្ញើនៃ link ទៅឲ្យបូណាតនឹង live stream ជាមួយដៃគុណទៅអឺបូណាតគេចាប់ផ្ដើមពីម៉ោង10តាមដៃគុណតាមលទ្ធភាពដៃគុណអាចធ្វើយ៉ាងម៉េចបានខ្ញុំមិនដឹងទេស្អែកដៃគុណជាប់នៅ AGM ផងណាអឺហ្នឹងហើយសម្រាប់គេតំណឹងប៉ុណ្ណឹងហើយចង់ live stream ផ្ទាល់ឲ្យបូណាតឲ្យគុណឆ្លៀតចាត់ចែងយ៉ាងម៉េចទៅតាមហ្នឹងទៅណាគាត់ណាណា ណាទៀតបាទឬបញ្ចូលជា admin អីយ៉ាងម៉េចណាតើតោមួយគាត់ថែមទៀតទៅបន្តិចទៀតឥឡូវគាត់ចូលនៅក្នុងកម្មវិធីវប្បធម៌របស់ប្រជាពលរដ្ឋខ្មែរប្រហែលជាម៉ោង10អីនោះបានគាត់ត្នេយប់យប់ហ្នឹងណាតែប៉ុន្តែស្អែកកម្មវិធីគាត់អញ្ចឹងហើយពេលល្ងាចខ្ញុំកណាបានទទួលបានអញ្ជើញលោកសុងឡាយ លោកអុកឡាហ្នឹងចូលក្នុងកម្មវិធីហើយគាត់សន្យាថានឹងចូលរួមនៅថ្ងៃស្អែកចាំមើលជាក់ស្ដែងតើគាត់មានពេលទំនេរអត់គាត់មកប៉ុន្តែគាត់បានសន្យាជាមួយខ្ញុំបណ្ណាថាចូល live ជាមួយខ្ញុំបណ្ណានៅនៅឯវត្តនេះណាទេណាទេអូខេគាត់ចូលរួមវាជារឿងល្អមានយោបល់ច្រើនពេលយប់ស្អែក លោកប៊ុនណាតក៏ធានាថានឹងចូលរួមជាមួយនឹងកម្មវិធីដៃគុណនឹងតកតងថែមទៀតតាមនឹងទៅណាស់ទៀតហើយបង្ហាញពីការងារដែលខាង Melbourne នេះគេធ្វើបានលទ្ធផលយ៉ាងម៉េចផងអញ្ចឹងគាត់ណាណាណាគេអរគុណទាំងអរគុណតាំងប្រដៅចាស់យើងជួបគ្នាប្រដៅស្អែកយើងតទៀតយើងហត់ទេហើយមកអរគុណដល់គ្រូស្វាគមន៍លះស្វាគមន៍លះសម្រាប់ពលលះបាទបាយបាយ